សូមប្រាថ្នាគុំចំពោះគុណចាស់ធេរានធេរៈគ្រប់ព្រះអង្គសូមយន្តពលលោកលោកស្រីអ្នកនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងទទួលស្នាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃអាទិត្យ10 10ខែមករាឆ្នាំ ខាលចត្វាស័កពុទ្ធសករាជ2560 6ត្រូវថ្ងៃទី18ខែធ្នូឆ្នាំ2022អឺសូម ស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីជជែកគ្នាពីនេះពីនោះរឿងសង្គមខ្មែរក្រមឬជាតិខ្មែរក្រមហើយដូច្នេះយើង មានកនេះយើងដោយសារតែខ្ញុំកណ្ដាអាត្មាភាពបានធ្វើពិធីបុណ្យគម្រប់7ថ្ងៃឧទ្ទិសជូនដល់ញោមស្រីទៅតែបានលេចចាក់លោកនេះទៅកាន់លោកខាងមុខចំនួន7ថ្ងៃហើយថ្ងៃអង្គារថ្ងៃនេះធ្វើមុនថ្ងៃអាទិត្យដោយសារតែ ឲ្យបាញ់បាន5ថ្ងៃដើម្បីឧទ្ទិសដល់ញោមបាសិកាសយ៉ាញ់ទីខៀងដែលជាម្ដាយខ្ញុំកណាសមាភិបឡើយថ្ងៃនេះយើងមិនតន់អោយហួសពេលកុំអោយខាត់ពេលវេលាយើងបានជួបជុំគ្នាជជែករឿងនេះរឿងនោះខ្លះរឿងធររឿងអារឿងសង្គមជាតិរឿងដែលអាចនិយាយបានយើងជជែកគ្នាដើម្បីចែករំលែកដល់ប្រិយមិត្តរបស់យើង ជាកម្មវិធីចែករំលែកចំណេះដឹង ឡូវមកជួបវាគ្មិនរបស់យើងទី1គឺបងគឹមគូដែលជាលេខាធិការនៃសហនៃមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមហើយនឹងបងលីសេងតឹង ដែលជាប្រធានសហព័ន្ធគុំបងទាំងពីរបាទសហព័ន្ធខ្មែរកម្ពុជាក្រម នៅទីក្រុងស៊ីដនីហើយនឹងគុណចាស់វិរិយធម្មោដែលណាដែលជាលេខាធិការនៃសហព័ន្ធខ្មែរកម្ពុជាក្រមហ្នឹងហើយអឺថ្ងៃនេះខ្ញុំមកកណ្ណាចង់ សួរជែករឿងនេះរឿងនោះខ្លះដើម្បីឲ្យបងគាត់វាគ្មិនយើងបានជជែកគ្នារឿងនេះរឿងនោះឥឡូវមកជួបបងគឹមគូមុនគូពាក្យថាជជែកហ្នឹងយើងតើយើងជែកជែកអ្វីទៅដែលជាមង្គលបងដើម្បីឲ្យនាំមកនៅរីកការរីកចម្រើនបងជជែកដូចបើទៅណាពាក្យថាជជែកហ្នឹងគឺការដែលនិយាយ គ្នាទៅវិញទៅមកហ្នឹងប៉ុន្តែសន្ទនាណាការសន្ទនាជជែកគ្នាទៅវិញទៅមកហ្នឹងហើយយើងជជែក ដែលចង់ឲ្យទៅជាមង្គលហ្នឹងយើងជជែកអំពីធម៌អំពីសង្គមនិងការអប់រំជាពិសេសការអប់រំធ្វើយ៉ាងម៉េចដើម្បីឲ្យឲ្យចិត្តយើងឬក៏អ្នកដែលស្ដាប់នឹងយល់អំពីការអប់រំក្នុងសង្គមរបស់យើងនឹងតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យសង្គមយើងនឹងចម្រើនជឿនលឿនណាឥឡូវយើងធ្វើម៉េចដល់ដើម្បីជឿនណាឥឡូវចង់ចង់ឲ្យសង្គមយើងជឿនលឿនឧទាហរណ៍ដូចជាយើងជាខ្មែរក្រមណាខ្មែរកម្ពុជាក្រមហ្នឹង យើងជាជនជាតិដើម ដែលរស់នៅក្រមអាណានិគមរបស់រដ្ឋអំណាចវៀតណាមហ្នឹងជិត300ឆ្នាំជាងហើយណាអស់3សតវត្សជាងហើយប៉ុន្តែសង្គមរបស់យើងមិនជឿនលឿនមកពីខ្មែរក្រមយើងខ្វះការទំនាក់ទំនងប្រស្រ័យគ្នាដោយការយល់ចិត្តគ្នាទៅវិញទៅមកហ្នឹងហ្នឹងខ្វះមេត្តាធម៌និងខ្វះការរាប់អានគ្នា ទៅតែឃើញសម័យបច្ចុប្បន្ននេះថ្មីថ្មីប្រហែលជារយៈពេល6ខែមួយឆ្នាំប្លាយដែលព្រះអង្គមានទូលទោស KKCC TV ហ្នឹងបញ្ចាំងដែលខ្ញុំកណាក្តីលោកគ្រូទៀតថេនក្តីលោកអូលីតន្តងក្តីបានពិភាក្សាពិភាក្សាជជែកគ្នាអំពីសិទ្ធសិទ្ធិរបស់ជនជាតិដើមហៅថា UN DRIP ដែលអង្គការសហប្រជាជាតិបានសរសេរតាក់តែងឡើង តាំងពីថ្ងៃទី7 ថ្ងៃទី13ខែខែខែកញ្ញាខែកញ្ញាឆ្នាំ2007ហើយតើទៅជែកគ្នាអញ្ចឹងទៅយុវជនខ្មែរក្រមយើងជ្រួតជ្រាបហ្នឹងហ្នឹងហ្នឹងស្ដាប់តាម live ហ្នឹងតាមទូរទស្សន៍ TV KKCCT នឹងជ្រួតជ្រាបពីអ្វីដែលជាសិទ្ធិសេរីភាពរបស់ជនជាតិដើមណា ពីព្រោះយើងជាខ្មែរក្រមជនជាតិដើមរស់នៅក្រមអាណានិគមរបស់រដ្ឋាភិបាលវៀតណាម300ផ្លែឆ្នាំហើយតែពីចំណន់ដែលមុនកុម្មុយនីសចូលមកហ្នឹងយើងនៅមានសិទ្ធតវ៉ាខ្លះបងណាណាយើងសិទ្ធតវ៉ាហ្នឹងក្នុងការដែលអ្វីដែលយើងមិនពេញចិត្តយើងអាចធ្វើការប្រឆាំងតវ៉ាហៅថា protest អង់គ្លេសហៅ protest ហ្នឹងគឺយើងឡើងតវ៉ាប្រឆាំងយ៉ាងរដ្ឋាភិបាលសុំកុំអោយបង្កើតច្បាប់ហ្នឹងណា តែសម័យកុម្មុយនីសយើងអត់មានសិទ្ធតវ៉ាដោយឡើងតវ៉ាអញ្ចឹងទេពីព្រោះកុម្មុយនីសបំបត្តិសិទ្ធឥឡូវដោយដោយសារតែយើងមានអង្គអង្គការខ្មែរក្រម ដែលអ្នកស្រឡាញ់ជាតិស្រឡាញ់វប្បធម៌សាសនា ខ្មែរ យើងខ្មែរក្រមហ្នឹងគាត់មកដល់បរទេសនាំគ្នាបបួលគ្នាបង្កើតជា សមាគមសហគមន៍ហើយ ទីបំផុតបង្កើតបានជាសហព័ន្ធណាទេដើម្បីដឹកនាំ ខ្មែរក្រមជាពិសេសយុវជនយុវសាមណៈឲ្យបានយល់ចង្អុលបង្ហាញថាអ្វីទៅ ជាការសំខាន់របស់ខ្មែរក្រមយើងដែលសំខាន់ហ្នឹងគឺការសិក្សានឹងឯងឲ្យយល់នៅសិទ្ធិសេរីភាព ដែលជាជនជាតិដើមហ្នឹងដោយការដែលសិក្សាគ្នាពិគ្រោះគ្នាឲ្យយល់ពីច្បាប់ UN RIP ដែលជាជនជាតិដើមយើង មានសិទ្ធិយ៉ាងម៉េចខ្លះដល់តែ46ខ46នៃមាត្រានោះហើយបែងក្នុងមាត្រានីមួយៗហ្នឹងច្បាស់ ចែងយ៉ាងច្បាស់សូម្បីតែមានមេត្រាខ្លះបញ្ជាក់ប្រាប់ថាអ្វីដែលរដ្ឋាភិបាលវៀតណាមកុម្មុយនីសបានវាយឈ្នះចូលមកកាន់កាប់វៀតណាមខាងត្បូង ទីបំផុតទៅក៏បង្កើតច្បាប់តបដងដែលថាសហគមន៍ហ្នឹងប្រមូលយកទឹកដី ខ្មែរក្រមដែល ជាមេដីហ្នឹងមានដីស្រែរាប់រាប់រយកុងរាប់រយហិកតាអីហ្នឹងក៏យកទៅចែកចម្លែកដល់ជនជាតិយួនគ្នាឯងហ្នឹងអស់ទៅហ្នឹងហើយ ដោយគ្មានជំងឺចិត្តសងចិត្តអីមកដល់តិចសោះហើយយើងជាម្ចាស់ជនជាតិដើមមិនក៏ធ្វើការធ្វើទុកបុកម្នេញមកលើជនជាតិដើមដោយដល់អត់មានអាណិតអាសូរដល់ខ្ញុំជាតិជាតិដើមដល់អត់មានអាវុធតវ៉ាណោះអាតែឯងមានអាវុធមានកំភ្លើងមានយុទ្ធផលដើម្បីវាយប្រហារជនជាតិខ្ញុំហើយអត់មានសងអីទេប៉ុន្តែច្បាប់ UN RIP ហ្នឹងទោះបីនៅឯងយល់របស់ខ្ញុំដល់អត់មានការយល់ព្រមមានការពិគ្រោះជាមួយ អង្គការរបស់ខ្ញុំឬក៏ ណែអូខេក្រុមជំនុំចាស់ទុំរបស់ខ្ញុំជាជនជាតិដើមហើយមកយល់អញ្ចឹងឥឡូវសូម្បីតែបច្ចុប្បន្ននេះច្បាប់នឹងវាដើរថយក្រោយទៅវិញច្បាប់ UN RIP នឹងរដ្ឋាភិបាលវៀតណាមទោះបីមិនអាចសង ដីមកវិញយកឲ្យជនជាតិខ្លួនឯងនឹងសាងជាផ្ទះសាងជា ទីលំនៅអស់ហើយមិនអាចសងដីមកវិញតែជំងឺចិត្តនឹងអាចសងជាលុយជាប្រាក់ជាអ្វីមួយដើម្បីជួយដល់អ្នកដែលម្ចាស់ដីហ្នឹង តែបាត់បង់នោះត្រូវតែសងមកវិញដើម្បីឲ្យខ្មែរក្រមនោះមានសិទ្ធិសេរីភាពទទួលបាននៅសិទ្ធិពេញលេញដែលជាជនជាតិដើមនោះជាពិសេសទៀតឥឡូវខ្ញុំកណាសម្លឹងមើលឃើញយុវជនខ្មែរក្រមនៅខេត្តព្រះតពាំងក្តីខេត្តឃ្លាំងក្តីនឹងមានការភ្ញាក់រលឹកយល់អំពី UN RIP គឺច្បាប់ស្តីពីសិទ្ធិជនជាតិដើមហ្នឹងតោះតែពេលយើងយល់ច្បាប់ហ្នឹងទាំងបើយើង មានសិទ្ធិយើងហ៊ានតវ៉ាដើម្បីអ្វីដែលជាសិទ្ធិរបស់ជនជាតិដើមសូមអ្នកឯងប្រកល់ជូនខ្ញុំ បើចង់ឲ្យខ្ញុំរស់នៅជាមួយនឹងឯងបានសេចក្តីសុខសង្គមជាបងប្អូនវៀតណាមខ្មែរកោមឯងទៅតែប្រគល់ដល់នៅសិទ្ធិសេរីភាពឲ្យខ្ញុំជាជនជាតិដើមចឹងដូចនៅប្រទេសអូស្ត្រាលីក៏ដោយដោយកាណាដាក៏ដោយសហរដ្ឋអាមេរិកក៏ដោយ គេទទួលស្គាល់ជនជាតិដើមដោយដោយពេញលេញទៀមទាសតវ័យគេប្រគល់ឲ្យតំបន់ស្វយ័តក៏គេប្រគល់ឲ្យខ្មែរក្រមក៏ទៅតែមានសិទ្ធិទទួលបានចឹងដែរពីព្រោះចិត្ត3សតវត្សរ៍ទេឯងគ្រប់គ្រងខ្ញុំ ដែនដី21ខេត្តប្រជាពលរដ្ឋជិតទៅ8លាននាក់វត្តប្រសង់គង់នៅពុទ្ធសាសនាគណៈធេរវាទមហានិកាយនឹងសឹងតា461 62វត្តនោះពួកឯងនៅតែបំបត្តិចោលមិនចង់អង្គការសហជាតិដឹងឮប៉ុន្តែលក្ខមិនចិត្តទេដោយតែបញ្ញាបញ្ញវន្តរបស់ខ្មែរក្រមនៅបរទេសនឹងបង្កើតជាសហព័ន្ធយកទៅបង្ហាញនៅ អង្គការសហប្រជាជាតិឲ្យគេបានដឹងឮដើម្បីបញ្ជាក់ចេញដោយការសន្ទនាអញ្ចឹងព្រះអង្គតែសន្ទនារឿងច្បាប់រឿង វិន័យបើថារឿងធម៌ចឹងបើសន្តានារឿងធម៌ឲ្យមនុស្សប្រតិបត្តិតែអំពើល្អមិនឲ្យសាងនៅអកុសលណាអាហ្នឹងវាជាកុសលធម៌កើតឡើងក្នុងចិត្តដល់ពេលកើតឡើងក្នុងចិត្តហ្នឹងពុទ្ធលោកថាមាន មានកុសលកម្មបត10ហ្នឹងបើសិនជាអ្នកឯងសិក្សារក្សា ទុកពេលស្លាប់ទៅនឹកឃើញតែកុសលកម្មបត10ហ្នឹងគតិរបស់អ្នកឯងកើតជាមនុស្សឬឋានសួគ៌ទេវតានោះណាតែបើអកុសលកម្មបត10មានតែការកាប់សម្លាប់ មានតែការលួចប្លន់ការរំលោភបំពានមកលើស្ត្រី ដែលគ្នាអត់មានតវ៉ាបានតមានកម្លាំងតទល់បានអាហ្នឹងឃើញទេការដែលជេរស្ដីបន្ទោសគ្នា ការพูดកភូតកភួកុហកអាហ្នឹងសមាវាចាហ្នឹងហើយការនិយាយនិយាយញុះញង់បំបែកបំបាក់ អ្នកតន្ត្រីជាដើមហ្នឹងឬក៏អឺនិយាយពាក្យតកោះបោះបោកជេរបតិដាសាឬក៏និយាយពាក្យណែ ចូលរោរៀលអត់ប្រយោជន៍ហើយបើនិយាយពីចិត្តហ្នឹងចិត្តចិត្តចិត្តចិត្តបង បងចង់តែ ធ្វើបាប ចង់ធ្វើម៉េចដើម្បីឲ្យខ្មែរក្រមផិតពូជបាននេះចង់បានសម្បត្តិខ្មែរក្រមផងចង់បដិច្ចខ្មែរក្រមឲ្យបាត់នៅវប្បធម៌រយៈធម៌អក្សរសាស្ត្រខ្មែរភាសា ខ្មែរក្រមដើម្បីគេដឹងថាអូមានតែវៀតណាមមួយទេប៉ុន្តែឯងទៅបដិច្ចមិនបាន មកខ្មែរក្រម78លានអ្នកនោះ21ខេត្តដែនដីនៅកម្ពុជាក្រមជារបស់ដូនតាខ្មែរតាំងពីសម័យព្រំបរានស្ដេចខ្មែរតាំងពីសម័យអង្គរវត្តមកនោះឯងទៅមកកាន់ការប្រហែលជា3សតវត្សប៉ុណ្ណឹងហើយផ្ដាច់មិនបានបើប្រជាពលរដ្ឋខ្មែរដូចជាខ្ញុំអញ្ចឹងខ្មែរក្រមខ្ញុំនៅចេះភាសាខ្មែរនិយាយបានច្បាស់អញ្ចឹងខ្លួនឯងមកបំបត្តិមិនកើតបញ្ញវន្តខ្មែរក្រមដែលបង្កើតបានសហព័ន្ធដើម្បីជានាវាមួយដឹកនាំខ្មែរក្រមយុវជនយុវសាមណៈឲ្យយល់អំពីអ្វីដែលការតបកិច្ចរបស់ យុវជននិងយុវសាមណៈខ្មែរក្រមត្រូវធ្វើមិនមានឲ្យយើងទៅធ្វើអំពើហិង្សាទៅវៃដំកាត់ពួកណែរដ្ឋអំណាចវៀតណាមនោះទេយើងទៀមទាអ្វីនៅដែលជាសិទ្ធិសេរីភាពរបស់យើងត្រូវបានដែលអង្គការសិទ្ធិជាតិគេតាក់តែងឡើងនោះណាហើយយើងត្រូវទៀមទាឲ្យបានអានឹងយើងមានណែអង្គការសហប្រជាជាតិនៅពីក្រោយខ្នងយើងដែលជាខែលច្បាប់គេចេញមកដើម្បីដើម្បីផលប្រយោជន៍របស់ជនជាតិដើមឥឡូវ ប្រជាពុទ្ធនៃបរិស័ទជាពិសេសគឺខ្មែរក្រមយុវសាមណៈយុវជនហ្នឹងដឹងហើយថាខ្លួនជាជនជាតិដើមមិនមែនជនជាតិវៀតណាមមិនមែនយាកុកមៀងទេណាជនជាតិដើមពិតប្រាកដដូច្នេះនឯងជារដ្ឋាភិបាលកាន់ការខ្ញុំ3សតវត្សជាង ហើយត្រូវតែបកគលសិទ្ធិសេរីភាពឲ្យខ្ញុំជាម្ចាស់ទឹកម្ចាស់ដីជនជាតិដើមឡើងវិញហើយបើសិនតែឯងអត់មានលទ្ធភាព សងជាដីជាទឹកវិញដល់យួររបស់ខ្ញុំកាលពីឆ្នាំ1975នោះសងជាលុយជាកាក់ឬជាអ្វីដែលចំនួនដី ទឹកហ្នឹង ដើម្បីឲ្យខ្ញុំអស់ដីអស់ទឹកឆ្លប់តែមានបាននៅលើទឹកដីរបស់ខ្ញុំឯងមកលួចប្លន់យកហ្នឹងសងជាជំងឺចិត្តជាលុយជាប្រាក់ដើម្បីឲ្យខ្ញុំមានការធូរស្រាលជីវិតក្នុងការរស់នៅដែលអាយុវ័យកាន់តែចាស់ជរាទៅហ្នឹងហើយក្នុងធរយ៉ាងដែរមិននិយាយព្រឹងរឿងធរនេះដែរដល់នេះបើមានកុសលធម៌កម្មបត្តិ10ហ្នឹងនៅក្នុងខ្លួនហ្នឹងកើតជាមគតិជាមនុស្សទេវតា តែមានអកុសលធម៌10 ដល់សម្រាប់អង្គាលដើរពុះភួងរបស់គ្រប់បែបយ៉ាងអាហ្នឹងវាទៅជានរកដេឆានប្រែវិស័យតបាយទៅកើតហ្នឹងយ៉ាងណាវិញខ្មែរក្រមយើងគ្រប់រូបគួរតែពិចារណាឲ្យច្បាស់អ្វីដែលជាការសន្ទនាហ្នឹងគឺសន្ទនាឲ្យបានទៅជាជាប្រយោជន៍ដល់ធំធេងអ្វីដែលធ្វើទៅឲ្យបានផលប្រយោជន៍ដល់ខ្លួនឯងផង ដល់ជនជាតិយើងផងដល់សង្គមយើងផងគួរតែយកចិត្តដាក់យកចិត្តទុកដាក់ធ្វើកុំឲ្យធ្វេសប្រហែសធ្វើឲ្យជាប់ចនិចព្យាយាមឲ្យជាប់ចនិច ព្យាយាមដោយត្រឹមត្រូវ មិនមានប្រើអំពើហិង្សាទៅប្រឆាំងទៅវេយដំរដ្ឋាភិបាលគេទេទៀមទាដោយសន្តិវិធីទៅតាមច្បាប់អង្គការសហប្រជាជាតិដែលហៅថា UN DRIP នឹងមួយហើយនឹងថ្ងៃក្រោយព្រះអង្គប្រហែលជាអាចបញ្ចាំងនៅកម្មវិធីពិភាក្សានៅសេចក្តីប្រកាសជាសកលនៃសិទ្ធិមនុស្សឲ្យបងប្អូនយុវជនយុវសាមណៈខ្មែរក្រមឲ្យយល់អំពីថាសិទ្ធិមនុស្សនឹងមានមូលដ្ឋានមកពីណាមកកើតដោយសារអ្វី ដោយសារអ្នក ប្រាជ្ញទាំងឡាយនៃពិភពលោកនៅជុំវិញផ្នែកអ្នកច្បាប់នឹងគេយល់ឃើញថាមនុស្សយើងនឹងមានការជិះជាន់សង្កត់សង្កិនធ្វើបាបទុកមនីងយ៉ាងធ្ងន់ណាស់ទៅបានគេរួមគ្នាបង្កើតជាច្បាប់ហៅថាសេចក្តីប្រកាសជាស្គាល់នៃសិទ្ធិមនុស្សនឹងឡើងមកតាំងពីឆ្នាំ1948ម្ល៉េះបន្ទាប់ពីសង្គ្រាមលោកលើកទី2កើតមកពីព្រោះបើមិនមានច្បាប់ហ្នឹងគឺសង្គ្រាមនឹងចេះតែកើតឡើងណាឧទាហរណ៍ដូចបច្ចុប្បន្នណាដូចបច្ចុប្បន្នរុស្ស៊ីអាងថាមហាអំណាច ណែកងតបលេខ1ពិភពលោកកងតបទី2មហាអំណាចទី2បន្តពីសហរដ្ឋអាមេរិកក៏បខំប្រទេសជិតខាងភូមិផងរបងជាមួយដោយប្រទេសយូក្រែនអញ្ចឹងឲ្យមករណបជាមួយខ្លួន មិនឲ្យចូលបកសម្ព័ន្ធនៃ NATO ឲ្យធ្វើជាណែលទ្ធិណែថាលទ្ធិជាប្រជាធិបតេយ្យកុំមិនមិនប្រជាធិបតេយ្យលទ្ធិជា ជាគេហៅថា independent country ដែលហ្នឹងឯករាជ្យហើយអត់ចូលបកសម្ព័ន្ធណាទាំងអស់ហ្នឹងហ្នឹងអាភិក្រិតហ្នឹងឲ្យជាអភិក្រិតនៅកណ្ដាលអញ្ចឹងឲ្យចូលដល់គេមិនព្រមបខំគេ អាតែគ្នាកម្លាំងខ្សោយគេថាខ្លួនឯងមានតបច្រើនបញ្ជូនកងតម្ដងជាង50000ឲ្យជាង20000នាក់ចូលរវៃហើយកំណត់លោកពូទីនហ្នឹងថាចង់បានប្រទេស គេហ្នឹងវ័យក្នុង48ម៉ោងបាទ អត់ដើម្បីយកមកបាន48ម៉ោងដើម្បីយកប្រទេសបានឬក៏72ម៉ោងដើម្បីយកប្រទេសមួយទាំងមូលណាយូក្រែននឹងមាន45លានអ្នកជាងប្រជាពលរដ្ឋហើយដល់វាយចូលសង្ឃឹមថាយកបានក្នុងប៉ុណ្ណឹងដល់វាយចូលទៅទីក្រុងរដ្ឋធានីខៀវហ្នឹងវាទៅជាប់នៅនឹងវាយមិនបានដល់ពួកគេឆ្លាតដែរប្រហែលជាមានការវឹកហាត់ដោយប្រធានអាមេរិកឬក៏ប្រធានអង់គ្លេសប្រធានបារាំងហ្នឹងហើយដល់ដល់គេមានការប្រកែកខាងចម្បាំងដែរ រត់ក្រោះតែចូលទៅឆេះលឹងសឹងតែខ្ទេចមកដល់ចូលលេងបានដកតបថយមកដកតបចេញមកហ្នឹងមានប្រកាសទៅខ្លាចខ្មាស់គេថាខ្យល់ដកតបទីកន្លែងហ្នឹងចេញមកតំបន់ហ្នឹងដើម្បីមកមកកាន់កាប់តំបន់ខាងកើតឃើញទេអាហ្នឹងអាលោបឃើញប្រើអំណាចទេបាទឯងប្រើអំណាចចឹងឯងមិនយល់ទេដល់តលតាពេលពួកហ្នឹងវាខ្លាំងដែរវាតវ៉ាដែរហ្នឹងឯងធ្វើមិនកើតទេព្រោះអាហ្នឹងគេច្បាប់ហ្នឹងគេចេញគេការពារអញ្ចឹងហើយលោកពូទីនហ្នឹងមិនមានថាគាត់នេះដល់អញ្ចឹងទៅលោក ពូទីនដូចនៅឯកោពិភពលោកគេកាត់ផ្ដាច់ការតំណែងតំណងអស់សេដ្ឋកិច្ចរុស្ស៊ីជាមួយខាងនៅអឺរ៉ុបខាងលិចអស់ហើយនៅតែប្រទេសកុម្មុយនីសមួយពីរដែលទៅគ្រប់គ្រងលោកពូទីនហ្នឹងពីព្រោះកុម្មុយនីសយើងដឹងស្រាប់ហើយវាមានច្បាប់អមនុស្សធម៌ហ្នឹងឲ្យតែណាតវ៉ាប្រឆាំងចាប់ឲ្យដាក់គុកដោយលោកពូទីនស្មានតែប្រជាពលរដ្ឋគាត់នឹងគ្រប់គ្រងពេញទាំងផែនដីហ្នឹងប្រហែលប៉ុនប្រហែល100លានអ្នក300ផ្លែលានអ្នកប្រជាពលរដ្ឋគាត់ហ្នឹងឥឡូវនៅតែ30%ទេដែលស្ទង់មតិមើលគ្រប់គ្រងគាត់ណា ប៉ុន្តែអ្នកមិនគ្រប់គ្រងគេមិនហ៊ាននិយាយមកពីពេលគេនិយាយតវ៉ាចាប់គេដាក់គុកឃុំឃាំណាយគេនៅពេញដែរអាហ្នឹងអាហ្នឹងដូចដូចវៀតណាមអញ្ចឹងពេលខ្មែរក្រមតវ៉ាចង់ទៅចាប់គ្នាដាក់គុកដោយគុណទឹកតុកជើងអីចឹងពីមិនចាប់លោកដាក់គុករហូតដល់លោកសគាត់ទៅស្គាត់អង្គុយគុកកណាធ្វើបាបធ្វើទុកបុកម្នេញខ្មែរក្រមយ៉ាងខ្លាំងឥឡូវខ្មែរក្រមដឹងខ្លួនយុវជនហ្នឹងតស៊ូឲ្យត្រឹមត្រូវសន្តិវិធីទៅតាមការ ណែនាំរបស់អង្គការសហប្រជាជាតិកុំឲ្យខុសកំឡុងអង្គការសហជាតិនឹងបានជោគជ័យទៅអនាគតអានឹងគឺការជជែកគ្នាបាទដូចជាខ្មែរក្រមយុវជនធ្វើការជជែកគ្នាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិដូចជាដើមជជែកគ្នារកវិធីណាដើម្បីឲ្យត្រឹមត្រូវមិនមានយើងប្រើសម្ដីកោងកាយជេរគ្នាទៅវិញទៅមកមិនទេកុំប្រើពាក្យហ្នឹងពុទ្ធលោកមិនឲ្យប្រើពាក្យហ្នឹងទេឲ្យប្រើពាក្យសុភាពរៀបសារដើម្បីទូលមានឲ្យគ្នាឯងនឹងបានចេះដឹងឲ្យយល់អំពីច្បាប់អ្វីដែលហៅថាសិទ្ធិរបស់ ជនជាតិដើមខ្មែរក្រមយើងត្រូវតែទទួលឲ្យបានហើយតស៊ូទៅបើចំណន់យើងទទួលបានចំណន់យុវជនចំណន់កូនចៅយុវជនចំណន់ក្រោយអាចជាទទួលបានបើយើងគ្រប់គ្នាក្រោកឡើងតវ៉ាដើម្បីទទួលទាមទារនូវសិទ្ធិសេរីភាពជាជនជាតិដើមសំបីតែនៅអូស្ត្រាលីខ្ញុំកណ្ដាលមិនដំបូងមកហ្នឹងក៏ជនជាតិដើមមកហៅថា Aborigine ហ្នឹងក៏មិនសូវមានសិទ្ធិដែរប៉ុន្តែពួកហ្នឹងគេតវ៉ាម្ដងបន្តិចម្ដងបន្តិចរហូតដល់ រដ្ឋមន្ត្រីចំនួនលោកបបហបចំនួនលោកនេះក្រោយហ្នឹងគាត់សុំធ្វើការណែសុំទោសសុំទោសពួកហ្នឹងមកសម្លាប់គ្នាយកទឹកដីគេហ្នឹងទីផាត់កគេហៅថាការសុំទោសហ្នឹងទៅទទួលស្គាល់ជាជនជាតិដើមគាត់ដីធ្លីដែលជាកលែងស្វ័យយ័តអីហ្នឹងណាដើម្បីឲ្យជនជាតិដើមហៅថា Aborigine នេះគេមានដីស្វ័យយ័តរបស់គេ ហើយស្វ័យយ័តគីនគេមានអំណាចទេបងណាយើងចង់ចូលទៅលេងទៅអីនៅតំបន់គេតសុំច្បាប់គេបានគេឲ្យចូលហើយខ្មែរក្រមបើយើងដើរបានដល់ថ្នាក់ហ្នឹងក៏ល្អដែរមានយើងប្រឆាំងបង្កើតរដ្ឋាភិបាលមួយទៀតទេប៉ុន្តែអានេះជាសិទ្ធិរបស់ជនជាតិដើមដែលយើងត្រូវទទួលអង្គការសហប្រជាជាតិបានសរសេរប្រកាសចេញហើយទទួលស្គាល់ជាជាជាតួទៅដែលប្រទេស191ប្រទេសហ្នឹងទទួលស្គាល់សឹងតែចង់អស់ម្ដងមានតែប្រទេសប្រមាណដែលដែលនេះទេដំបូងប្រឆាំងមានតែសហរដ្ឋអាមេរិក អូស្ត្រាលីញូហ្សេឡង់កាណាដាប៉ុន្តែប្រទេសដែលប្រឆាំងគេគ្រប់គ្រងពេញទំហឹងគេឲ្យសិទ្ធិពេញទំហឹងហើយនៅតែវៀតណាមទេមិនតន់បកគលសិទ្ធិសេរីភាពដែលជាជនជាតិដើមឲ្យខ្មែរក្រមហើយខ្ញុំបកណានៅរឿងជ័យគ្នានឹងអញ្ចឹងឥឡូវថ្ងៃហ្នឹងមានឱកាសជាប៉ុនដែលព្រះអង្គធ្វើប៉ុនតក្ខណានុប្រទានឧទ្ទិសជូនដល់ណែឧបាសិកាដែលជាម្ដាយរបស់ព្រះអង្គនឹង បានបានធ្វើមរណកាលពីថ្ងៃអង្គារនោះ ដើម្បីគម្រប់7ថ្ងៃទោះបីមិនគម្រប់ក៏ដោយឲ្យតែចិត្តយើងសមសន្មត់ថាគម្រប់គឺវាគម្រប់ហើយណានេះនិតិការដល់ត្រឹមត្រូវហើយថ្មីសង្ឃមានមុនប្រសងមក15អង្គថែមទៀតព្រះអង្គម្ចាស់ទៀត6អង្គនោះបើដល់សង្ឃជាត្រឹមត្រូវហើយខ្ញុំកណាសូមចែកលេខបណ្ដឹងចូលរួមបណ្ដឹងព្រះអង្គអរគុណតាំងចាំក្រោយណាឥឡូវជួបគុណគុណចាស់វិជ្ជាធម្មយើងបងគ្រីគូគាត់យល់របៀបនៃសន្តិភាពនឹងច្បាស់ពីព្រោះ ពីព្រោះថាយើងមានបទពិសោធន៍ការ យើងសន្ទនាគ្នាមុនដំបូងឡើងមើលគ្នាតែ10 20នាក់ម្នាក់2នាក់យើងមានកំណត់ថាទោះបីបានម្នាក់ក៏យើងយកដែរប៉ុន្តែឥឡូវហ្នឹងយើងឃើញថាការជជែកគ្នារបស់យើងនោះមើលមើលមើលឃើញថាបានផលរហូតដល់រាប់ម៉ឺននាក់យើងមើលឃើញក្នុង view របស់វាអញ្ចឹងតែអគុណចាស់មានផ្ដល់អត្តភាពទៅផ្ដល់អត្ថន័យបន្ថែមទៅលើអង្គូនេះថា ការជជែកនឹងបានផល យើងអាចបានស្មានថាវាទំហំប៉ុណ្ណាដែរអើគូចាស់អរគុណបងគ្រូបានពខ្ញុំគឹមគូអឺហើយខ្ញុំនេះតាំងអឺបានពញាតិញោមទាំងអស់នឹងថ្វាយគុំគុណចាស់គ្រប់អង្គដែលបានចូលរួមទេសនានៅក្នុងពេករបស់បងគ្រូពោសវឿង KKCC អឺយុវជនយើង នៅមាតុភូមិខ្ញុំកូនណាចាប់អារម្មណ៍ជាមួយប្រសាសន៍របស់គាត់លោកគឹមគូហើយមានជំនឿដែរបងគ្រូអឺទី1ហេតុផលនៅ ក្នុងកិច្ចសន្ទនារបស់យើង ពីព្រោះអ្នកស្ដាប់សុទ្ធតែឆ្លងកាត់បទពិសោធន៍រៀងៗខ្លួនតាំងពីយើងកើតមកគាត់ យើងកើតមកយើង ប្រើភ្នែកហើយនឹងប្រើតិចហ្នឹងហើយណាមាត់និយាយមិនចេញទេណាបានតែយំបានតែអីចឹងអញ្ចឹងការងារច្រើនបំផុតចាប់ដើមធ្វើដំបងទីគឺភ្នែកតិចហ្នឹងហើយណាភ្នែកមើលឃើញហើយមើលឃើញគេនិយាយភាសាហ្នឹងមើលត្រាប់មាត់អីចឹងបានទៅស្ដាប់ទៅគាត់ទុកចំណាំទុក នោះជាបទពិសោធន៍របស់មនុស្សពេលដែលចេញពីផ្ទៃមេតាភ្លាមចេះអញ្ចឹងពីមុខហ្នឹងណាដូច្នេះការសន្ទនាគឺជាការសំខាន់ណាបានន័យថាអ្វីដែលយើងនិយាយពិតឬคล้ายคล้ายមនុស្សទាំងអស់កំណត់ដឹងហ្នឹងហើយកំណត់ដឹងគេស្ដាប់គេស្ដាប់យល់តែអ្វីដែលជារឿងពិត អាចធ្វើឲ្យមានការរីកចម្រើនទៅបានទៅផាត់ទេយូរអង្វែងហើយមានប្រយោជន៍នោះអញ្ចឹងអឺខ្ញុំកណាយល់ព្រមឯកភាពជាមួយ នឹងញោមគីមគូទាំងស្រុង គឺថាកិច្ចការដែលយើងផ្សព្វផ្សាយទៅនេះ ជូនទៅគឺថា យើងនិយាយចេញពីចិត្តអ្វីដែលជាការ ពិតអ្វីដែលជាច្បាប់ពិតប្រកបរបស់អង្គការសហប្រជាជាតិ ក៏ដូចជា ផ្នែកខាងបធរបធរនិយាយទៅ គឺថាយើងសិក្សាអំពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានបន្សល់នៅធម្មកាយទុកឲ្យយើងរហូតដល់សប្តាហ៍ហ្នឹងអញ្ចឹងដូចថាអ្វីដែលបានសិក្សាយល់ច្បាស់ពីជំរៅនៃពធគឺយើងបាន ស្មើថាយើងបានឃើញនៅធរព្រះអង្គត្រាស់សម្ដែងប្រកាសសម្ដែងថាយោធម្មង្បសតិសោមង្បសតិអញ្ចឹងណាគឺថាបុគ្គលណាម្នាក់យល់ច្បាស់នៅធរស្មើនឹងបានឃើញពុទ្ធអញ្ចឹងបើបុគ្គលណាម្នាក់យល់ច្បាស់ អំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្មើនឹងបាននៅបរទេសស្មើនឹងបានទៅស្ដាប់ផ្ទាល់នៃការបញ្យលរបស់ មន្ត្រី ក្រមមេធាវីដែលគាត់តាក់តែងច្បាប់នោះគឺថាបាននៅជាមួយដេកនៅជាមួយច្បាប់ហ្នឹងហើយពេលដែលយើងយល់ច្បាស់បង្កើននៅធម្មពលទៅឲ្យចិត្ត ហើយកម្លាំងដែលយើងអាច ប្រើប្រាស់បានខ្លាំងកម្លាំងដែលយើងអាច ប្រើប្រាស់បានជោគជ័យបំផុត ហើយមានប្រសិទ្ធភាពបំផុត គឺជាកម្លាំង ដែលចេញពីចិត្តបងចិត្តយើងនេះ គឺជាធម៌ពលវិសេសវិសាលបំផុតក្នុងពេលដែលយើងទទួលបាន នៅព័ត៌មាន ពិតព័ត៌មាន បរិសុទ្ធចេញ ពីបទសន្ទនាណាមួយនោះ ចឹងបတ်សន្តានាហ្នឹងធ្វើឲ្យចិត្តរបស់យើងកណាពេលកើតមង្គលធ្វើឲ្យចិត្តយើងនឹងមាន សុខភាព ហើយចិត្តមានសុខភាព គឺជាទ្រព្យសម្បត្តិមហាសាលពីព្រោះអឺមានពុទ្ធគាថាមួយកន្លែងព្រះអង្គមានបន្ទូលថាអរោគាចិត្តតាំងបរមង្គលិភោណា ការមិនមានរោគឈ្មោះថាមានការមិនចិត្តដែលមិនមានរោគចិត្តដែលបរិបូរទៅដោយសុខភាពអារោគជាចិត្តតាំងហ្នឹងណាអារោគជាចិត្តតាំងហ្នឹងគឺថាចិត្តដែលអត់មានរោគបានន័យថាចិត្តមានសុខភាពណាកណា ចិត្តយើងមានសុខភាព គឺជាលៀបដល់មហាសាលអញ្ចឹងលៀបដល់មហាសាលណាហើយគ្មានធម្មពលណាអស្ចារដោយធម្មពលចិត្តទេណា ពីព្រោះចិត្តនេះធ្វើឲ្យមនុស្សងើបឈរឡើង ហ៊ានធ្វើការដោយខ្លួនឯងតួយ៉ាងដូចប្រច័នដូចព្រះអាទិត្យចឹងសូមអីតែម្នាក់ឯងមិនខ្វល់ខ្វាយពីអ្នកណាទាំងអស់ធ្វើការតែម្នាក់ឯងចឹងណាគឺថាបុគ្គលដែលមានចិត្តរឹងមាំបុគ្គលដែលយល់ច្បាស់នៅគោលការណ៍នៃជីវិតនៅគោលការណ៍នៃពធគឺការងាររបស់គាត់ធ្វើការងាររបៀបដូចប្រច័ននិងព្រះអាទិត្យសូមអីតែធ្វើម្នាក់ឯង បន្តរះចឹងផ្ដល់នៅផលប្រយោជន៍ទៅឲ្យមនុស្សលោកណាចឹងហ្នឹងហើយមនុស្សយើងទាំងអស់នៅលើโลกហ្នឹងគឺធ្វើការអ្វីមួយដែលផ្ដល់ផលប្រយោជន៍ទៅឲ្យអ្នកដទៃប៉ុន្តែពេញចិត្តនៅក្នុងក្នុងខ្លួនរបស់ខ្លួនហ្នឹងគឺជាសេចក្តីសប្បាយមួយដែលមិនអាចប្រៀបបានណាយើងធ្វើអីដើម្បីដើម្បីអ្នកដទៃទាំងអស់គាត់យើងអត់ដឹងទេយើងអត់ដឹងទេ ថាឥឡូវយើងការទុកដើម្បីពីព្រោះមនុស្សម្នាក់បានន័យថាយើងកំពុងតែធ្វើការដើម្បីមនុស្សម្នាក់នោះហ្នឹងហើយបាទយើងឆ្លាញ់អ្នកណាមួយអ្នកនឹងធ្វើមិនដូចចិត្តព្រោះទៅជាបែរជាយល់ច្រឡំហើយទៅជាខឹងទៅជាអីចឹងបានន័យថាយើងកំពុងធ្វើការចំពោះអ្នកដតីធ្វើការចំពោះអ្នកដតីហ្នឹងហ្មងណាជួនកាលកំហឹងក៏ដោយទោសៈក៏ដោយលោភៈក៏ដោយមោហៈនោះក៏ដោយកើតឡើងក៏ដោយសារតែ ការងារដើម្បីអ្នកដតីហ្នឹងហ្មងអញ្ចឹងណាកូនណាថាឥឡូវមានពេលខ្លះខ្ញុំកណាពេលដែលពេលដែលគិតមិនច្បាស់លាស់ម្ដងម្កាលណាអន់ចិត្តដែរយើងសន្តានាអីចឹងទៅអឺមានអ្នកនេះនោះថាអីឲ្យពេញចិត្តមិនពេញចិត្តអីចឹងទៅ យើងយើងលួច អន់ចិត្តខ្លួនឯងនឹងតិចដែរណាមមតគិតឃើញបានមកទៀតទៅ ត្រឹមត្រូវត្រឡប់មកវិញមកបានស្រួលចិត្តត្រឡប់មកវិញណាបើហេតុនោះហើយត្រូវមានសតិនៅក្នុងនោះណាដល់អញ្ចឹងខ្ញុំកណាយល់ថាបទសន្ទនាទាំងអស់គឺមនុស្សដែលគេចាប់អារម្មណ៍ដែលគេយល់ថាការនេះ គឺជាការពិតនឹងអាស្រ័យគេមានបទពិសោធន៍ ហើយគេដឹងថាការបរិច្ចាគរបស់យើងនឹងគឺជាការពិតអញ្ចឹងវល់ទៅវល់មកនៅក្នុងសច្ចធម៌នឹងឯងព្រះអង្គណាអ្វីដែលយើងប្រព្រឹត្តគឺជាធម៌ហើយដែលយើងធ្វើពិតប្រកបគឺជាសច្ចធម៌អញ្ចឹងសច្ចធម៌ត្រូវតែមានជីវិតរស់នៅអញ្ចឹងណាណាចង់បញ្ជាក់ប៉ុណ្ណឹងឯងដូច្នេះបတ်សន្តានាណាក៏ដោយអំពើណាក៏ដោយយើងធ្វើប្រកបទៅដោយសេចក្តីបរិសុទ្ធនៅក្នុងសច្ចធម៌ មិនសាបសូន្យដាច់ខាតអូខេហើយផ្ដល់ផលប្រយោជន៍មហិមាទៅដល់អ្នកដែលទទួលយកទៅដោយដោយដោយសុភវិនិច្ឆ័យណាអញ្ចឹងអូខេអរគុណនឹងតាអង្គចាស់ជាធានឡូវជួបតាំងវិញម្ដងហ្នឹងយើងជាទូទៅអឺម្នាក់ម្នាក់យើង គិតថាយើងជជែកលេងដដែលដដែលអត់បានផលអីណាប៉ុន្តែគោលគោលដៅរបស់ព្រះសម្មាសម្ពុទ្ធនៅយើងព្រះអង្គកសាងបារមីធម៌ជាច្រើនអសង្ខ័យតម្រាំទៅលោកបានត្រាស់ដឹងគោលម្ដងរបស់ព្រះអង្គគឺ ដើម្បីសម្ដែងធម៌ទេសនានឹងឯងការជជែកការជជែករបស់ព្រះអង្គក៏ពេលខ្លះលោកសម្ដែងធម៌ផ្ទាល់ពេលខ្លះលោកសន្ទនាក្រាសួរគ្នាទៅវិញទៅមកតើគោលការណ៍នៃការសន្ទនារបស់យើងដែលយើងធ្វើពីមុនមកដល់ពេលនេះតើវាមានប្រះចាកអ្វីដែលថាខុសពី កន្លងឬក៏ដំណើររបស់ព្រះអង្គសម្មាព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើធ្វើអញ្ចឹងយើងធ្វើតាមតើមានខុសតារបៀបរបបទេណាខ្ញុំកុំបងព្រះអង្គទីសក្ការៈនិងបងកឹមគូជាទីរាប់អានផងដែរហើយនឹង ជាពិសេសហ្នឹងគឺថាយើងតែងតែគោរពដល់អឺបងប្អូនយើង ជាពិសេសប្រសងសង ខ្មែរតួតោនិងខ្មែរក្រមយើងទាំងអស់នៅលើពិភពលោកក៏ដូចជានៅកម្ពុជាក្រមជាទីរាប់អានឃើញថាការផ្សព្វផ្សាយជាព័ត៌មានក៏ដោយ ការជជែកគ្នា ជាតុកបួលក៏ដោយការជួបជុំគ្នានៅទៅទៅតាម កម្មវិធីនានាក៏ដោយសិតតែ ជាការងារផ្ដល់នូវផលប្រយោជន៍ពីរយ៉ាងសម្រាប់ឲ្យមនុស្សតួតៅអាចសង្កេតមើលឃើញបាន ថា ទី1យើងអាចធ្វើឲ្យមនុស្សដតីនឹងរៀនសូត្រអំពី អ្វីដែលខ្លួនមិនតាន់បានដឹង ទី1ហ្នឹងគឺថាមនុស្សដតីទៀតហ្នឹងគឺថាមកពេលមកជួបជុំគ្នា យើងមិនបានយល់ដឹងនៅការងារចេះទាំងអស់ហ្នឹង រៀងរៀងខ្លួនទេយើងបានយល់អំពីរឿងអ្វីដែលអ្នកដតីផ្ដល់ជាអនុសាសន៍ជាគំនិតមកឲ្យយើងយើងយល់អំពីកិច្ចសន្ទនាហ្នឹងគឺគឺនិយាយនិយាយគ្នាទៅវាកើតទៅអាអាសក្តីយល់ដឹងអំពីដែលយើងរឿងរ៉ាវទាំងឡាយដែលយើងមិនធ្លាប់បានយល់អញ្ចឹងចំណុចទី1ធ្វើឲ្យអ្នកដតីបានយល់ពីយើង ហើយក៏យើងនឹងក៏បានទទួលនៅផលយល់ដឹងអំពីសេចក្តីជ្រះថ្លាឬក៏គំនិតល្អប្រគេនឹងមកមកចំពោះយើងដែរហ្នឹងហើយនឹង feedback មកយើងដែរអញ្ចឹងមានន័យថាការការជជែកគ្នាវាមានភក្តីទាំងពីរយ៉ាពីរពីរខាងហ្នឹងបានទទួលផលដូចគ្នាហ្នឹងចំណេះដឹងទី1យើងអាចទទួលនៅអ្វីដែលយើងមិនទាន់បានយល់យើងមិនទាន់បានដឹងហ្នឹងជាការជាការសន្ទនាសម្រាប់ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកផលប្រយោជន៍ទី2 យើងបានផ្ដល់នៅគណិត បានផ្ដល់នៅវិធីសាស្ត្របានផ្ដល់នៅការរៀបរាប់អំពីរឿងទាំង lain ដែលយើងមាន experience យើងមានការដកពិសោធន៍ហ្នឹងធ្វើឲ្យអ្នកដតីហ្នឹងគាត់គាត់ចាប់អារម្មណ៍ហើយគាត់គិតថាយើងធ្វើហ្នឹងវាបានផលប្រយោជន៍កាលណាផលប្រយោជន៍ហ្នឹងវាកើតឡើងក្នុងចិត្តអ្នកដែលស្ដាប់ហ្នឹងឬក៏ក្នុងកម្មវិធីសន្ទនាហ្នឹង ផលប្រយោជន៍ទៅវាបានមកលើយើងហើយអាការសន្តានាមិនមែនថាបានផលប្រយោជន៍ទៅអ្នកដតីយើងគ្មានទេមានផលប្រយោជន៍ទី2ហ្នឹងគឺបានមកអ្នកដតីហ្នឹងយល់ដឹងអំពីយើង យើងក៏បានយល់ដឹងអំពីអ្នកដតីដែរអញ្ចឹងបាននៅក្នុងពុទ្ធលោកបានសម្ដែងថាសេចក្តីល្អធ្វើដល់អ្នកដតីគឺដូចជាសេចក្តីល្អធ្វើមកលើខ្លួនឯងយើងនឹងឯងគ្មានគ្មានអ្វីប្រះចាកពីសេចក្តីល្អហ្នឹងទេដែលយើងត្រូវ បញ្យល់ឲ្យអ្នកដតីបានយល់ហ្នឹងអ្នកដតីបានយល់ហ្នឹងអ្នកដតីហ្នឹងក៏អរគុណរបស់យើង យើងទទួលបានអាពួជ័យអរគុណហ្នឹងវាជាការងារប្រសើរមួយឯងសម្រាប់ផ្លូវចិត្តរបស់យើងដោយព្រះអង្គលើកឡើងមកអញ្ចឹងថាចិត្តយើងកាលណាចូលនៅរបស់ដែលល្អចិត្តហ្នឹងវាមានធម៌ពលខ្លាំងវាមានសុខភាពល្អទៅ ចិត្តហ្នឹងមិនសូវមានប្រែប្រួលទៅតាម អ្វីមួយដែលហៅថាក្នុងโลกនេះវាមានរឿងជាច្រើនទៀតដែលធ្វើឲ្យចិត្តយើងជាប់ចំប៉ែកប៉ុន្តែចិត្តអ្នកដតីមួយចំនួនគាត់ជាប់ចំប៉ែកជាមួយនឹងព័ត៌មានណាដែលល្អល្អគំនិតណាល្អល្អគាត់ចាប់យកគាត់យកទៅប្រើប្រាស់គាត់យកទៅអនុវត្តអាស្រ័យតែការងារជជែកគ្នានឹងហើយដែលធ្វើឲ្យពិភពលោកនឹងវាតែងតែបែកបញ្ញាមួយគេថាសមាហរណកម្មហ្នឹងពាក់មួយសមាហរណកម្មហ្នឹងគឺទំនាក់ទំនង ការជជែកគ្នានៅក្នុងកម្មវិធីធំធំនឹងបង្កើតទៅជាការងារបង្កើតទៅជាកិច្ចការងារឲ្យសន្តិភាពដល់ពិភពលោកនោះក៏វាមកពីការជជែកគ្នានឹងដែរនេះអញ្ចឹងមិនពិភពលោកនឹងហេតុអីបានគេមានការប្រជុំអ៊ីប៉ិចមហាសន្និបាតពិភពលោកឬក៏តំណាក់តំណងក្នុងក្នុងការងារលេងកីឡាជាដើមនោះធ្វើឲ្យអាតំណាក់តំណងនោះវាមកចិត្តគ្នាកាលណាតំណាក់តំណងនោះកាន់តែមកចិត្តគ្នា អាសន្តានាកាន់តែកើតឡើងមនុស្សយើងកាលណាតតតបាល់ជាមួយគ្នាប៉ះដៃប៉ះជើងគ្នាច្បាស់ជាមានការសុំទោសគ្នាហើយអាការសុំទោសគ្នានេះឯងវាធ្វើចិត្តឲ្យនឹងចិត្តហ្នឹងអាធម្មពលចិត្តវាតេះតួគ្នាហើយអញ្ចឹងការងារសន្តានាមិនមែនជារឿងមួយដែលគ្រាន់តែបញ្យល់នៅអឺការខ្វះការនៅចំណេះដឹងតែប៉ុណ្ណោះទេវាមានទំនាក់ទំនងអឺស៊ីចម្រូវនៅក្នុងការងារសន្តិភាពនឹងទៀតបើសិនណាកណាយើងតេះតួងយ៉ាងចិត្តស្និទ្ធទៅ ទោះបីសត្រូវក៏អាចខ្លាយមកជាមិត្តបានដែរអញ្ចឹងបងថាសត្រូវទោះចិត្តឲ្យឆ្ងាយឲ្យខ្លាយមកជាមិត្តហ្នឹងណាអញ្ចឹងមានន័យថាការតំណាក់តំណងការផ្សាយមេត្តាធម៌របស់ពុទ្ធហ្នឹងធ្វើឲ្យសត្វលោកទាំងអស់ហ្នឹងមានការតែកតួងគ្នាមកវិញមានការយល់ចិត្តគ្នាទៅវិញទៅមកធ្វើឲ្យ សន្តិភាព នៅក្នុងពិភពលោកអាការបទុសរាយឬក៏យើងថ្ងៃហើយនេះយើងមាននៅអូស្ត្រាលីគេមាននិយាយអំពី domestic violence ណា អាក្រុមគ្រួសារមួយដែលកើតមានបញ្ហាមកអំពីគ្រួសារឪពុកម្ដាយនឹងមិនសូវបានទំនាក់ទំនងចិត្តស្និទ្ធរវាងជជែកគ្នាឬក៏ផ្ដល់គំនិតគ្នាទៅវិញទៅមករៀនសូត្រពីគ្នាច្រើនតែច្រើនតែឪពុកនឹងទៅមកខាងទៅម្ដាយទៅមកខាងទៅរហូតអាចទៅសេពគប់នៅរឿងរ៉ាវដែលមិនគប្បីនៅខាងក្រៅទៅមកមានអារម្មណ៍មិនល្អហ្នឹងមកបើប៉ះទង្គិចគ្នានៅក្នុងក្រុមគ្រួសារអញ្ចឹងអញ្ចឹងហើយបានគេហៅថា domestic violence ហ្នឹងធ្វើឲ្យក្រុមគ្រួសារហ្នឹងវាមានការមានបញ្ហាហ្នឹងហើយសឹក សុខសាននៃសង្គមគ្រួសារហ្នឹងมันបានมันបានជឿនលឿនទៅមុខទេអាហ្នឹងនិយាយរួមទៅនៅក្នុងការសន្ទនានេះវាធ្វើឲ្យមនុស្សនឹងមានចំណេះដឹងទីមួយចំណេះដឹងអំពីអ្នកដតីយើងអាចទទួលបានផលពីអ្នកដតីហើយអ្នកដតីក៏អាចទទួលបានផលប្រយោជន៍នឹងពីយើងដែរហើយចំណេះដឹងទី2ទៀតអ្វីដែលយើងសៅមកអ្វីដែលយើងមិនតន់ដឹងច្បាស់ហ្នឹងយើងបានច្បាស់លាស់ពេលដែលយើងសន្ទនាហ្នឹងជាចំណុចមួយដែលខ្ញុំលើកឡើងយ៉ាងខ្លីនៅការសន្ទនាគ្នាហ្នឹងអរគុណ អរគុណតាំងបានពីរយ៉ាងណាតាំងណាកណាពីរយ៉ាងអូខេអឺមកគូអាថ្មឃើញបងអឺជែកបាញ់មិញគឺថាផលប្រយោជន៍នៃការសន្ទនាបានផលច្រើនណាតើបងមានអឺមានមានគេហៅថាគោលគំនិតដើម្បីចែករំលែកហ្នឹងបានច្រើនចឹងទៅទេបើបងមានអត្ថភាពចង់មានលទ្ធភាពអាចធ្វើបានដំណើរបង គួរសบายចិត្តណាសบายចិត្តចែករំលែកទេបងគណាណែការដែលខ្ញុំកណាក្នុងចិត្តតាំងពីដើមមកមានគំនិតមួយចង់ស្រឡាញ់ជាតិតាំងពីកាល ដែលមកដល់ជ័យដែរហ្នឹងអើបាននៅព្រំបទលខ្មែរថៃហ្នឹងរហូតបានដល់នៅសុខថៃហ្នឹងក៏ជួយលោកខ្មែរក្រមបំពោះផងអីផងទៅនៅនៅក្នុងស្រុកថៃហ្នឹងអស់តែជិត20អង្គអើ បង្កើតហើយដល់អញ្ចឹងទៅអាកំណត់ស្រឡាញ់ជាតិនឹងវាចិត្តដោះឡើងរហូតព្រះអង្គរហូតដល់មកដល់ប្រទេសអូស្ត្រាលី ឆ្នាំ1983ដល់85ដែលគៀងគួរចាស់ទុំអីប្រមូលបង្កើតជាសហគមន៍ខ្មែរកម្ពុជាក្រមក្នុងឆ្នាំ85គឺសកលសកលគេសហរដ្ឋអាមេរិកដែរណាណាណា ដល់វាមានសហគមន៍អញ្ចឹងចង់សឹងតែគ្រប់ប្រទេសនៅបរទេសបានបង្កើតទៅជាសហព័ន្ធបានហ្នឹងបងហ្នឹងហ្នឹងតើចេញពីកម្មវិធីម្នាក់ហ្នឹងតើមនសិការៈអាចិតយើងដែលចង់ធ្វើចង់បានហ្នឹងចង់អោយខ្មែរក្រមមកដល់ក្រៅហើយដូចខ្ញុំកណាបានមានប្រសាសន៍មាញ់ពីដំបូងថាវៀតណាមចង់បិទប្រខាំងមិនអោយជនជាតិបរទេសពិភពលោកហ្នឹងឃើញ ថាមានខ្មែរក្រមរស់នៅតែដីកម្ពុជាក្រមគេយ៉ាងថាវៀតណាមខាងត្បូងណា ហើយដីយើងដល់21ខេត្តប្រជាពលរដ្ឋសឹងតែ8លានអ្នកនោះឯងបំបត្តិមិនវត្តដល់461វត្តនោះបំបត្តិមិនចង់ឲ្យចូលតាមទូលទោះឲ្យគេឃើញ សំបីតែបិណ្ឌអុំទុកងួរនិយាយតែភាសាយួនមិនចង់និយាយភាសាខ្មែរផងមិនចង់ឲ្យខ្មែរចូលនោះដើម្បីបំបត្តិអ្វីដែលជាប្រវេណីវប្បធម៌របស់ខ្មែរអញ្ចឹងបានខ្ញុំកណាមានគណិតអញ្ចឹងដល់ទៅពេលជជែកគ្នាព្រះអង្គមាន KKCCTV ហ្នឹងទូលទោះនៃ KKCC ហ្នឹងមកខ្ញុំកណាមានគណិតហ្នឹងបាន ព្រោះគ្នាពិបាកចិត្តហ្នឹងបានប្រមូលស្កលលោកគ្រូទៀតថេមនៅជាក្រហោះនៅឡើយហើយលោកគ្រូនេះដឹងពីគ្រោះគ្នាអើទៅតែយកកម្មវិធីណាដើម្បីពីគ្រោះគ្នាហើយជួយដល់ប្រយោជន៍ដល់ជនជាតិខ្មែរក្រមយើងដើម្បីសើរើឡើងវិញណាដោយលោកគ្រូទៀតថេនថាលោកមួយណានោះមានប្រសាសន៍ថាយេ KKCT CCTV ហ្នឹងយកបិចហ្នឹងកោះភ្នំខ្មែរក្រមមកឲ្យលបើកដោយសារសម្លេងផ្សព្វផ្សាយនៅ UN Drip ហ្នឹងឯងណា ស្ដីពីសិទ្ធិជនជាតិដើមហ្នឹងដល់តែអញ្ចឹងបដោះចេញទៅឲ្យខ្ញុំកណាសប្បាយចិត្តណាស់ឃើញយុវជនខ្មែរក្រមធ្វើទិវារំលឹកទិវានៃសិទ្ធិមនុស្សអន្តរជាតិអីហ្នឹងហើយហ៊ានធ្វើដោយខ្លួនឯងទាំងយុវជនយុវសាមណៈធ្វើខ្ញុំកណាកោតសរសើរនៅនោះប៉ិនហ៊ានធ្វើមិនខ្លាចមិនខ្លាចអំណាចវៀតណាមទេប៉ុន្តែធ្វើហ្នឹងដឹងអ្នកដែលធ្វើហ្នឹងយល់បានជ្រួតជ្រាបអំពីអ្វីដែលយើងផ្សព្វផ្សាយទៅព្រះអង្គយើងជជែកគ្នាពីសិទ្ធិសេរីភាពរបស់ជនជាតិដើមហ្នឹងព្រោះតែយុវជនយុវសាមណៈយល់បានហ៊ានធ្វើហ្នឹង ហើយហ៊ានធ្វើហ្នឹងក៏ដោយសារសហព័ន្ធផ្នែកក្រមនៅខាងក្រៅដែរថាណែឯងហ៊ានទៅចាប់អីញ៉ៃខ្ញុំប្តឹងតវ៉ាអង្គការសហជីវជាតិថាណែឯងបំបត្តិសិទ្ធិសេរីភាពរបស់មនុស្សខ្ញុំត្រេកអរណែឯងចូលជាណែសមាជិកមួយដែលជាអ្នកមើលខុសត្រូវផ្នែក ខាងសិទ្ធិមនុស្សនៅខាង UN ណែប៉ូហ្នឹងខ្ញុំត្រេកអរប៉ុន្តែឯងគួរតែគោរព សិទ្ធិសេរីភាពខ្ញុំជាជនជាតិដើមហ្នឹងឲ្យខ្ញុំទទួលស្គាល់ខ្ញុំបានវាសមអ្នកឯងជាអ្នកមើលខុសត្រូវក្នុងសមាជិកហ្នឹងហើយដល់អញ្ចឹងទៅយើងឃើញអារឿងរ៉ាវដែលនេះនឹងវាចិត្តតែបែកហើយខ្ញុំកណ្ដាលមានសេចក្តីត្រេកអរបងអូខេតាំងពីធ្វើនឹងល្អអយ៉ាងជ្រាលជ្រៅទៅឃើញខ្មែរក្រមអឺចេះរួបរวมចេះរួបរวมគ្នាតតវ៉ាដើម្បីរំលឹកសិទ្ធិសេរីភាពរបស់ខ្មែរក្រមដែលត្រូវទទួលបានក្នុងអនាគតណាអូខេអរគុណអង្គអឺគុណចាស់ ការសន្ទនាហ្នឹងបើយើងពីមុនមកយើងសន្ទនាវាទៅមាន topic ទៅមានប្រធានបទទៅមានគេហៅ topic ហ្នឹងអឺជួយមកចែកគ្នាហ្នឹងអឺឥឡូវហ្នឹងយើងមានគោលការណ៍មួយកាលហ្នឹងយើងយើងជជែកគ្នាហ្នឹងពិបាករកប្រធានបទទៀតប៉ុន្តែដល់ពេលយើងយកប្រធានបទធំមកបណ្ដាក់ទៅយើងជជែកអត់ចេះចប់ ដល់ពេលយើងអត់ដែលជ្រើសរើសប្រធានបទទេឥឡូវយើងមានកំណត់ទៅទៀតហើយយើងចាប់ចចង់សបផ្សាយរឿងសិទ្ធិមនុស្សគឺថាប្រធានបទមួយនឹងធំមែនទែនយើងជជែកអត់អស់ទេឡើងគុណចាស់មានកំណត់យ៉ាងណាទៅថាយើងមិនពិបាកជ្រើសរើសប្រធានបទទេណាអឺតាំងពីចាប់ផ្ដើមមង្គលសោតនោះណាណាទេមង្គលសោតនោះបានចិត្តមួយឆ្នាំដែរណា បើទោះបីថាក្នុងក្នុងរាល់ថ្ងៃហ្នឹងយើង មានរឿងរ៉ាវអីតំណែងផ្សេងផ្សេងហ្នឹងមកថែមចូលអីហ្នឹងក៏ថែមទៅណា ហើយបើថាយើងអត់មានទេត្រឡប់ទៅប្រធានបတ်គោលគោលរបស់យើងហៅថាប្រធានបတ်គោលណាអឺដូចជាបង្គោលមួយយើងបោះទុកនៅតំណែងណាណាណាថាបើមានរឿងអីក៏បន្ថែមចូលទៅហើយបើថាអត់ទេគឺបង្គោលហ្នឹងយើងត្រូវតែលៀប ពណ៌ផាត់អីលំអតាក់តែង អីឲ្យបកគោលហ្នឹងណាបកគោលហ្នឹងឬមួយយើងបន្ថែមមេឃបន្ថែមធាងអីចឹងទៅឲ្យคลายទៅជាបកគោលមួយដល់សុក្រិតរឿងមមអញ្ចឹងណាគាត់ណា ទូចថាក្រោយមកទៀតដោយមានការព្រមព្រៀងគ្នា ពីព្រះអង្គគ្រូលោកគឹមគូលោកលីថាញ់តឹងអីក៏ជ្រើសរើស UN Trip នឹងមួយទៀតទៅ UN Trip នឹងគឺជា ប្រធានបទមួយដែល មាន អត្ថន័យជ្រាលជ្រៅអញ្ចឹងណាហើយក្នុងនោះក៏ទៀមទាឲ្យការយល់ដឹងឲ្យតិចឲ្យច្រើននៅក្នុងប្រព័ន្ធច្បាប់អញ្ចឹងណាក្នុងប្រព័ន្ធច្បាប់លើកលែងតែយើងធ្លាប់ភពប្រសព ជាមួយនឹងក្រមប្រទេសដែលដែលក្រមប្រទេសដែលគាត់គាត់បានយល់ណាគាត់ដឹងណាគាត់ក្រមប្រទេសមួយដែលក្នុងកាមេរ៉ាយកដៃបាត់តិចទៅប្រហែលរុយរុយមែនបាំងណារុយទុំទៅទៅខ្មៅណាអញ្ចឹងនៅក្នុងការភពប្រសពរបស់យើងនៅប្រទេសនានាអញ្ចឹង ជាមួយក្រុមអ្នកតាក់តែងច្បាប់ក្រុមមេធាវីហើយមួយទៀតយើងបានធ្លាប់ប្រឡូកនៅក្នុងកិច្ចការងារដែលយើងធ្វើច្បាប់នោះណាហើយច្បាប់អង្គការនីមួយៗដែលយើងបង្កើតនោះវាលំនាំដោយតែគ្នាអញ្ចឹងលហើយធ្វើឲ្យយើងបានយល់ហើយយើងស្រាវជ្រាវបន្ថែមជាមួយមិត្តភ័ក្តិមេធាវីបងប្អូនខ្មែរក្រមដែលជាមេធាវីនឹងគាត់ផ្ដល់យោបល់ថែមខ្លះទៅ ហើយមន្ត្រីដែលគេអនុវត្តផ្ទាល់មន្ត្រីក្រសួងការបរទេសណាបាទនោះបានយើង ដឹងអំពីកិច្ចការ ក្នុង វិស័យការទូតណាហៅថា diplomacy ណាគាត់ណារបៀបកិច្ចការការទូត នឹងគេត្រូវ ប្រព្រឹត្តយ៉ាងម៉េចគេប្រព្រឹត្តទៅដោយអេរិយាប័តទុនភ្លុនអញ្ចឹងណាណែនាំអប់រំមួយលើកជាពីរលើកគេកំណត់ពេលវេលាឲ្យ ថាឥឡូវកិច្ចការធម្មតាគេកំណត់ពេល14ថ្ងៃពីសប្តាហ៍កិច្ចការវែងតិចទៅគេកំណត់ឲ្យ6ខែអញ្ចឹងគាត់ណាកិច្ចការឆ្ងាយទៅទៀតទៅគេឲ្យ1ឆ្នាំ ឬមួយរហូតទៅដល់5ឆ្នាំនឹងហៅថាកម្រិតអតិបរមាណានោះអញ្ចឹងក្នុងវិស័យច្បាប់នឹងអញ្ចឹងគេពិនិត្យពិចារណាមើលនៅក្នុងទម្រង់ណាមួយដែលអាចទទួលយកបានហើយឥឡូវបើព្រះអង្គគ្រូ ទាំងលោកគឹមគូក៏គាត់ខំប្រឹងគាត់ខំប្រឹងថៃភិញណាគាត់ខំប្រឹងថៃភិញហើយគាត់បានឲ្យយោបល់ថាអាចនឹងចប់ហើយអាចចាប់ផ្ដើមបាននៅ ឆ្នាំថ្មីអញ្ចឹងក្នុងឆ្នាំថ្មីមួយឆ្នាំ2023ខាងមុខនេះសង្ឃឹមដែរខ្ញុំកណាក៏សង្ឃឹមថា អាចនឹងបានចប់ណាអញ្ចឹងណាព្រោះសេចក្តីប្រកាសជាសកលនោះតែ30មេត្រាទេ ណាប៉ុន្តែហេតុអីបានថាយើងឲ្យពេលមួយឆ្នាំ30មេត្រាបើយើងគិតជាសប្តាហ៍យើងមាន52សប្តាហ៍ណាក្នុងមួយសប្តាហ៍យើងមាន2ថ្ងៃណាអញ្ចឹង2ថ្ងៃ52សប្តាហ៍យើងមានដល់ទៅ104ថ្ងៃណា104ថ្ងៃបើប្រៀបធៀបថាមួយថ្ងៃមកមក topic ណាគឺបញ្ចប់បបោអញ្ចឹងណាប៉ុន្តែយើងកំណត់បើថាកន្លែង topic ខ្លះ បីត្បិតថា ក្នុងមេត្រានីមួយមួយមេត្រាខ្លះសរសេរតែមកបន្ទាត់ទេប៉ុន្តែអត្ថន័យនៅក្នុងនោះវែងឆ្ងាយហ្មងណាដោយសារសេចក្តីប្រកាសជាសកលនេះ គឺជាប្រភេទច្បាប់មួយដែលគេបង្កើតឡើងមិនដែលមានបន្ទាប់ពីសង្គ្រាមលោកលើកទី1មិនមែនតែសង្គ្រាមលោកលើកទី1ដល់ពីណាពីណីមក ក្នុងសង្គមនៃប្រជាជាតិដែល បានមករួបរวมគ្នានេះគេមិនដែល បាន អង្គុយធ្វើកិច្ចការមួយរួមគ្នាដូចចឹងណានេះ គឺជាកិច្ចការមួយ ដែលគេបានអង្គុយធ្វើរួមគ្នាហើយក្រមប្រទេសទាំងអស់ដែលអ្នកមានវិបត្តិអ្នកមាន វិបត្តិដោយសារសង្គ្រាម អ្នកឆ្លៀនពៀនគេអ្នកការពារខ្លួនអីក៏ចូលរួមអង្គុយនៅក្នុងនោះធ្វើទៅរួមគ្នាណា នេះគឺជាការងារមួយដែលជា ប្រវត្តិសាស្ត្រនៃមនុស្សជាតិនៅ លើសកលលោកនឹងគេអង្គុយធ្វើរួមគ្នាពីដើមអត់ដែលមានទេព្រោះហេតុនោះហើយគេថែទាំនៅសេចក្តីប្រកាសនឹងមមតំណាស់លោកគុណគេថែទាំណាស់មកពីគេគេធ្វើជាប្រវត្តិសាស្ត្រនៃមនុស្សជាតិណាបានខ្ញុំគណៈសិក្សាគណៈស្វែងយល់ទៅឃើញច្បាប់នឹងមានតម្លៃដល់ប៉ុណ្ណឹងព្រោះហេតុនោះ ការយល់ដឹងរបស់យើងជាមួយនឹងសេចក្តីប្រកាសនេះគឺជាប្រការចាំបាច់ណាស់ណាដោយសារសេចក្តីថ្លៃថ្នូររបស់យើងសិទ្ធិសេរីភាពរបស់យើងមិនត្រូវបានដកហូតមិនត្រូវបានទិញដូរដោយយកលុយមកសោកប៉ាន់ឲ្យយើងស្ងៀមស្ងាត់បានទេអត់ទេគេប្រកាសអញ្ចឹងគេថាសិទ្ធិសេរីភាពនេះមិនអាចទិញដូរបានទេតិចថាអ្នកឯងនៅស្ងៀមទៅកំមត់កំកអីខ្ញុំឲ្យលុយប៉ុណ្ណេះ គេចង់និយាយអញ្ចឹងឲ្យលុយប្រមាណលានប្រមាណពាន់លានក៏មិនអាចទិញដូរនៅសិទ្ធិសេរីភាពរបស់យើងនឹងបានដែរអញ្ចឹងបើគេឲ្យក្នុងយើងចាត់ទុកថាការឲ្យរបស់គេនឹងក្នុងនាមសប្បុរសធម៌ប៉ុន្តែតស៊ូដើម្បីសិទ្ធិសេរីភាពនៅតែធ្វើអញ្ចឹងណាដោយសារតម្លៃនៃសិទ្ធិសេរីភាពនឹងថ្លៃណាស់ណាថ្លៃជាងជីវិតយើងទៀតខ្ញុំកណាទូលស្ដាយស្ដាយហើយយើងក្រោកឈរឡើងទើប តម្លៃរបស់យើងគឺជាតម្លៃពិតប្រាកដណាក្នុងពេលដែលយើងក្រោកឈរដើម្បីសិទ្ធិសេរីភាពយើងណាយើង គឺជាមនុស្សហើយណាបើយើងមិនក្រោកឈរដើម្បីសិទ្ធិសេរីភាពយើង ទេមិនមែនយើងមិនមែនជាមនុស្សទេហ្នឹងហើយយើងមិនដឹងតម្លៃខ្លួនយើងអញ្ចឹងយើងមិនមែនជាមនុស្សទេពីព្រោះមនុស្សគឺជាសត្វពិសេសហ្នឹងហើយណាណាមនុស្សមិនអាចនៅក្រោមគេឲ្យគេប្រើទេមិនទេមិនដូចគោក្បីណាទេណាអូខេលោកថាមនុស្សជាជាសត្វពិសេស ព្រោះហេតុនោះឲ្យពាក្យមនុស្សនេះមិនមែនកើតឥឡូវទៅមិនមែនកើតជំនាន់ព្រះទេពាក្យមនុស្សនឹងកើតមុនព្រះនឹងរាប់ម៉ឺនឆ្នាំ ភាសាហ្នឹងឧស្សាហ៍ណាណាម្នាក់ហើយនឹងឧស្សាហ៍ហ្នឹងប្រែថាប្រភេទសត្វដែលមានចិត្តពោះហើយចិត្តនឹងអាចរីកលូតលាស់បានរហូតទៅដល់កម្រិតអតិបរមា បាន ត្រាស់ដឹងទៅដល់ឋានភាពនឹងសត្វមនុស្សហ្នឹង ហ្នឹងក្រៅពីសត្វមនុស្សទៅមិនដល់ឋានពានទេនឹងគឺថាទឹកចិត្តរបស់សត្វមនុស្សហ្នឹងអាចរីកចម្រើនយល់ដឹងធររហូតដល់កម្រិតហ្នឹងហ្នឹងហើយប្រហែលនោះមិនត្រូវចោះញោមគេដោយការមិនមិនមិនមិនយល់ដឹងហើយទទួលទ្រព្យសម្បត្តិមកបន្តិចទួចឬមួយគេបំផិតបំភ័យហើយភ័យខ្លាចមិនហ៊ានតស៊ូទេមិនមែនជាមនុស្សទេມັນជាដាច់ខាតសត្វមនុស្សមិនអញ្ចឹងទេ ណាណាប្រចាំសុំសុំចាប់ចាប់អរគុណដែរអឺមិនអីប្រហែលសុំសុំពីតាំងតិចទៀតថាអង្គូបន្តិចទៀតតែពេលអឺឲ្យគ្រប់ប្រម៉ោងឥឡូវយើងបាន47នាទីអឺតាំងអាយើងជជែកគ្នាហ្នឹងវាបថប់ភិចហ្នឹងធំមែនតើបើយើងបើយើងវាយគេហៅថាឧទាហរណ៍ថាយើងដើម្បីដើម្បីបានត្រីយើងត្រូវធ្វើមុខណយើងធ្វើយើងនិយាយឧទាហរណ៍ណា ដើម្បីគៀងគោឲ្យចូលក្នុងត្រង់ណរបស់យើងយ៉ាងណាមិញ topic របស់យើងធំយើងមុននឹងចូលទៅក្នុងកិច្ចពិភាក្សាយើងត្រូវនិយាយអំពីផលប្រយោជន៍នៃការជជែកគ្នាសិនកាលណាយើងស្គាល់អំពីការជជែកគ្នាបានយើងនាំប្រិយមិត្តរបស់យើងនឹងឲ្យស្គាល់យើងគៀងគោឲ្យគាត់ចូលក្នុងគំនិតរបស់យើងសិន បានយើងចូលគេថាថា ការបរិយាយជំវិញមុននឹងចូលទៅក្នុងប្រធានបទយើងយើងជជែកតើយើងគួរតែបរិយាយរបៀបណាដើម្បីឲ្យពួកគាត់យល់ហើយគាត់ចូលរួមមកយើងបាទនឹងហើយជាបឋមហ្នឹងដូចយើងលើកឡើងថ្ងៃនេះអញ្ចឹងការងារមិននឹងចូលទៅដល់ការជជែកគ្នា អំពីច្បាប់សិទ្ធិមនុស្សអន្តរជាតិហ្នឹងយើងតែងតែប្រម៉ូតយើងតែងតែផ្សព្វផ្សាយមុន ថាគោលការណ៍របស់សិទ្ធិមនុស្សហ្នឹងវាមានផលប្រយោជន៍អ្វីខ្លះដល់ ប្រជាប្រដ្ឋទូទៅពិភពលោកកាលណាយើងធ្វើឲ្យគាត់មានមនុស្សយើងមនុស្សយើងកាលណាមានផលប្រយោជន៍ក្នុងហ្នឹងតែងតែយកចាត់ទុកដាក់មកចាប់អារម្មណ៍ហ្នឹងដោយតាយើងចូលទៅធ្វើការងារនៅរោងចក្រអញ្ចឹងមិននឹងចូលដល់រោងចក្រធ្វើអាម្ចាស់រោងចក្រហ្នឹងគេឲ្យកម្មករហ្នឹងដើរតាមជាមួយនឹង supervisor ហ្នឹងទៅមើលក្រុមហ៊ុនគេសិនគេមិនឲ្យយើងថ្លៃទេទៅបង្ហាញការងារទៅមើលណាផលប្រយោជន៍នៃឯងហ្នឹងបានអញ្ចឹងអញ្ចឹងអញ្ចឹងច្បាប់ទម្លាប់គេហ្នឹងចែងមកនៅក្នុង policy ហ្នឹងអញ្ចឹងអញ្ចឹងអញ្ចឹង មិននឹងឯងចូលអ្នកឯងចូលធ្វើការអ្នកឯងយល់ព្រមទេការងារហ្នឹងបានផលប្រយោជន៍បានកម្រៃប៉ុណ្ណឹងបានកម្រៃចំនួនប៉ុណ្ណឹងក្នុងមួយម៉ោងអញ្ចឹងហើយការងារខ្ញុំតម្រន់ប៉ុណ្ណឹងអញ្ចឹងឲ្យគាត់ចាប់អារម្មណ៍នៅការងារហ្នឹងសិនកាត់ពេញចិត្តដែរណៅបើកណាកាត់ពេញចិត្តចាប់ដើមបានចាប់ដើមឲ្យការងារហ្នឹងចូលមកសាកមើលអញ្ចឹងការងារបង្រៀនច្បាប់ក៏ដូចជាការងារប្រម៉ូទនៅរឿងរ៉ាវទាំងអស់ហើយតែតួជាមួយនឹងផ្លូវច្បាប់យើងត្រូវតែទីងទឹកចិត្តឲ្យប្រជាប្រដ្ឋខ្មែរយើងនឹងចូលរួមចំណែកក្នុងការងារ ពេញចិត្តគាត់ដែរឬនៅហ្នឹងហើយហើយយើងប្រងលើកឡើងហ្នឹងខ្ញុំសប្បាយចិត្តណាស់ដែលជាចំណុចមួយដែលខ្ញុំចង់និយាយដែរថាបើសិនយើងអត់ពេញចិត្តយើងនឹងធ្វើទេយើងមិនអាចផលប្រយោជន៍នឹងបានមកលើដៃយើងបានទេចំណុចដែលយើងសំខាន់ណាយើងបាត់បង់យើងត្រូវតែតរោការងារដែលយើងត្រូវធ្វើនឹងគឺយើងត្រូវរស់តែអ្វីដែលយើងបាត់បង់ទេតើសិទ្ធិមនុស្សគេចែងមកសិទ្ធិសិទ្ធិមូលដ្ឋានសិទ្ធិរបស់យើងមានតាំងពីកំណើតតែយើងបាត់យើងបាត់សិទ្ធិទាំងអស់ហ្នឹងទេ ហើយមួយទៀតអ្នកដែលបាត់បើយើងមិនទៅហួរអ្នកដែលគេយកគេមិនសងយើងទេអាហ្នឹងជាចំណុចដែលខ្ញុំកណាចង់ចង់បញ្ជាក់ឲ្យដាក់តម្រួនទៅលើកិច្ចការមួយហ្នឹងថាយើងចង់ទៅរួចយើងត្រូវតែយល់អំពីច្បាប់សិនបានទៅរួចបានច្បាប់ជាអ្នក ត្រួសត្រាយផ្លូវសម្រាប់ឲ្យយើងទៅរួចអ្វីដែលយើងបាត់បង់ហ្នឹងឯងវត្ថុទាំងឡាយបាត់ទៅឬក៏សមត្ថភាព បាត់ក៏វាអាស្រ័យមកពីយើងជាអ្នកធ្វើប្រហែសដែរ កាលណាខ្លួនយើងដូចក្នុងពុទ្ធសាសនាលោកថាបើចង់ទីទានអ្នកដតីតើចង់ធ្វើល្អឲ្យអ្នកដតីទល់តែមើលខ្លួនឯងយើងសិនមើលយើងល្អបានប៉ុណ្ណាណៅយើងចេះច្បាប់ប៉ុណ្ណាណៅយើងទួមានខ្លួនឯងទួមានខ្លួនឯងសិនយើងចេះច្បាប់បានប៉ុណ្ណាណៅយើងចង់ទៅស្វែងរកអ្វីពីអ្នកដតីមកចំពោះយើងឲ្យបានមកលើយើងយើងចេះស្អីខ្លះ អញ្ចឹងយើងចង់បញ្យល់គេយើងត្រូវតែប្រម៉ូទឲ្យគេដឹងសិនជាពិសេសក្រុមគណៈកម្មការរបស់យើងនេះចង់បញ្ជាក់ឲ្យអ្នកស្ដាប់ទាំងអស់ហ្នឹងឲ្យគាត់សប្បាយចិត្តក្នុងការងារថាអូផលប្រយោជន៍វានឹងបានមកអញ្ចឹងអញ្ចឹងយើងត្រូវតែអឺចូលទៅចំណុចមួយចំនួនសិនដើម្បីឲ្យគាត់យល់ថាអូ ពេលនោះនឹងមានផលប្រយោជន៍មកបន្តបន្តទៀតក្រោយពីពេលយើងចូលដល់សិក្សាស៊ីជំរូវនៅក្នុងឃ្លានីមួយនីមួយនៅ ក្នុងមេត្រានីមួយនីមួយនៃច្បាប់ទាំងអស់ហ្នឹងអញ្ចឹងច្បាប់វាមិនមែនតែ គេចែងមកហើយឲ្យវាអឺឲ្យវាឲ្យវាចង្អៀតมันអាចចូលបានទេច្បាប់ណាក៏ដោយច្បាប់នៅ ក្នុងពិភពលោកក៏ដោយច្បាប់នៅក្នុងប្រទេសក៏ដោយ ច្បាប់នៅក្នុងសង្គមក៏ដោយគេតែងតែធ្វើឲ្យមនុស្សនឹងទទួលបានផលប្រយោជន៍ហើយក៏មានការគំពីអ្នកដែលដែលទៅទៀមទីអ្វីមួយនឹងมันมันលើសពីកម្រិតទាំងដែរអញ្ចឹងបើយើងចង់បានស្អីយើងត្រូវតែមើលច្បាប់នឹងឲ្យច្បាស់លាស់ហើយយើងធ្វើទៅវាអត់ចេះខោអញ្ចឹងមេធាវីដតៃដតៃនឹងក៏គេរៀនច្បាប់អន្តរជាតិហ្នឹងដែរមិនមែនតែគេរៀនច្បាប់ប្រទេសទេទេព្រោះមេធាវីមួយចំនួនទៀតគេអាច ទំនាក់ទំនងរហូតដល់ទៅកាត់ក្តីអ្នកដតីនៅប្រទេសក្រៅទៀតបានមកពីមកពីគេច្បាប់អង្គការសហជីវជាតិហ្នឹងច្បាប់អន្តរជាតិហ្នឹងច្បាប់ international law ហ្នឹងអញ្ចឹងការងារអស់ទាំងហ្នឹងពេលដែលយើងចូលទៅដល់សិក្សាការនៅច្បាប់ទាំងឡាយយើងត្រូវតែប្រម៉ូតឲ្យពួកគាត់នឹងយល់ដឹងអំពីផលប្រយោជន៍ចឹងសិនកាលណាផលប្រយោជន៍យើងកាត់គិតថាអឺ ផលប្រយោជន៍នេះនឹងបានមកខ្ញុំដែរជាអ្នកស្ដាប់ហ្នឹងខ្ញុំនឹងចូលរួមចំណែកក្នុងការងារចាំទទួលនៅការស្ដាប់ហ្នឹងហើយអរគុណអរគុណតាំងចំណុចហ្នឹងគឺជាសំខាន់មែនទែនហើយតាំងបងគូមានអីទៅគេហៅថាជាជាជាជារបៀបដែកស្រូបបងដៃស្រូបតើយើងអាចមានកំណត់អីដើម្បីតាក់ទាញគាត់ពួកអនស្ដាប់តើបងបងមានកំណត់យ៉ាងម៉េចដើម្បីឲ្យពួកគាត់យកចង់ឲ្យចូលរួមជាមួយយើងកណាអឺប្រាប់អញគុំព្រះអង្គ គណិតខ្ញុំកណាគាត់តែលើកឧទាហរណ៍ឲ្យឃើញឲ្យយុវជនខ្មែរក្រមយើងបានយល់ទេ ក្នុងសភាពការបច្ចុប្បន្នហ្នឹងមិនខ្ញុំកណាបាននិយាយពីប្រទេសអ៊ុយក្រែនហ្នឹងមិនតាន់ចប់ណាណាណាយើងមើលឃើញថាសិទ្ធិសេរីភាពបន្ទាប់ពីសង្គ្រាមលោកលើកទី2ចប់មកអង្គការជាតិហ្នឹងអត់ត្រឹមបានក៏យកសិទ្ធិសេរីភាពប្រកាសនៅឆ្នាំ1948បានចេញជាសហព័ន្ធដែលទទួល ស្គាល់ជុំវិញពិភពលោកដើម្បីហាមឃាត់ប្រទេសផ្សេងផ្សេងកុំឲ្យទៅឈ្លានពានគៀបសង្កត់ប្រទេសគេឥឡូវនេះយើងមើលឃើញសម័យបច្ចុប្បន្នដែលសម័យវិទ្យាសាស្ត្រជឿនលឿនដល់កម្រិតហ្នឹងលោកពូទីនដោយមានមហិច្ឆតាភាពហ្នឹងការលោភលន់ហ្នឹងចង់ទៅវាយប្រទេសគេឃើញថាប្រទេសគេទន់ខ្សោយហើយតើទៅវាយព្រូងថាយោបានក្នុង48ម៉ោងឬក៏73ម៉ោងដល់ទៅវាយទៅវាបរាជ័យហើយបរាជ័យមិនទាំងបរាជ័យទេប្រទេស ដែលមហាអំណាចខាង បច្ឆិមប្រទេសប្រទេសអឺរ៉ុបខាងលិចហ្នឹងគេប្រាប់លោកពូទីនគេប្រមានឲ្យថាបើលោកឯងឈ្លានពានប្រទេសអ៊ុយក្រែនហ្នឹងខ្ញុំនឹងដាក់តន្តកម្មនៅឯងដល់ធ្ងន់ធ្ងរលេងរស់សេដ្ឋកិច្ចជាមួយនឹងឯងឃើញនេះអានឹងច្បាប់អន្តរជាតិមកពីច្បាប់អញ្ចឹងហើយដល់លោកពូទីនមិនស្ដាប់គេនិយាយកុហកគេទីផិតឈ្លានពានមែនតែឈ្លានពានលោកបរាជ័យណាបរាជ័យសម្លុតគីចង់យកតាវុធប៉ារម៉ាណូទៅបំផ្លាញអ៊ុយក្រែនហ្នឹងដើម្បីកម្ពុជាអ៊ុយក្រែនហ្នឹងធ្វើការវាយប្រឆាំងឥឡូវយើងមើលតាមជ័យដែនប្រហែល4ខេត្តដែលកាត់យកដីរបស់គេហ្នឹង ឡើយគ្រានវាយយកបានមួយវិញនៅខឺសិនតំបន់ខឺសិនហ្នឹងហើយនៅប្រហែលប្រហែល3ខែទៀតហ្នឹងកំពុងតែវាយយកមិនស្រួលយកដោយទាំងគ្រីមៀដែលយកតាំងពីឆ្នាំ1914បាត់ទាំងហ្នឹងទៀតមកសេចក្តីលោកហើយអីដល់លោកពូទីនធ្វើអញ្ចឹងបាត់បាត់មិត្តភាពរវាងអន្តរជាតិណាពិភពលោកសឹងតែគេស្អប់ដល់ប្រហែល100 100ចង់ចង់93ប្រទេសកណា90ប្រហែលប្រទេសហ្នឹងគេស្អប់គេបោះឆ្នោតបាទទម្លាក់កលទោសណាបាទ បានន័យថាដល់គាត់លោភពេកទៅប្រើអំណាចផ្ដាច់ការពេកទៅគាត់បាត់បង់សិទ្ធិសេរីភាពរបស់គាត់ដែរទៅជាឯកោក្នុងពិភពលោកបុរសគេហៅបុរសខ្លាឃ្មុំល្បីល្បាញពិភពលោកជាអ្នកខ្លាំងពូកែដល់ទីបំផិតវាតល់ណាទៅតាកំណត់ដែលលោភលោភចង់បាន លោភបំពានធ្វើបាបគេពេកវាទៅជាតល់ទៅដល់ទៅផ្លោតល់ដល់អញ្ចឹងខ្មាស់គេចង់ថាចាញ់សង្គ្រាមខ្មាស់គេជាសម្លុតថាប្រើអាវុធបាម៉ាណូដើម្បីបង្ក្រាបយូក្រែនប៉ុន្តែសួរថាខ្លួនហ៊ានប្រើឬអត់ បើយកទៅបំផ្លាញគេនឹងខ្លួនឯងបានសុខឬអត់ព្រោះប្រទេសខ្លួនឯងមូស្គូអាក្រុងមូស្គូនឹងធារដ្ឋធានីនឹងខ្ទេចដូចគ្នាឯងបាញ់គេគេបាញ់ឯងបានណាសូម្បីសប្តាហ៍យូក្រែនក៏មិនមិនហ៊ានបាយចូលអ៊ុយក្រែនដល់ទៅប្រទេសរុស្ស៊ីទៅឥឡូវបាញ់បាននេះគ្នាមានតំបន់ខ្លះទៅបាញ់ដល់កន្លែងតារាងយន្តហោះកន្លែងចម្បាំងអីណា បាញ់ឆ្លងប្រទេសចូលទៅដល់5 600គីឡូម៉ែត្រចូលក្នុងរុស្ស៊ីណាដូចថារុស្ស៊ីហ្នឹងភ័យដែរណា ប្រជុំសិតតែពួកមន្ត្រីយោធានឹងមកប្រជុំទៅធ្វើវិធីណាដើម្បីឲ្យអ៊ុក្រែននឹងកុំឲ្យបាញ់ចូលបានណាហើយយើងមើលឃើញឧទាហរណ៍បច្ចុប្បន្នអញ្ចឹងអញ្ចឹងមិនថាការដែលនិយាយគ្នាយកច្បាប់មកនិយាយហ្នឹងជារឿងមួយដែលជាឧបករណ៍មួយដ៏សំខាន់សម្រាប់ឲ្យប្រជាពលរដ្ឋជាពិសេសគឺខ្មែរនិងខ្មែរក្រមយើងនឹងឲ្យយល់ឲ្យដឹងដើម្បីទាមទារសិទ្ធិសេរីភាពពិភពលោកគេមិនអត់អន់អយទេបុគ្គលដែលរំលោភសិទ្ធិសេរីភាពរបស់មនុស្សហ្នឹង ជាភាសាឥឡូវយើងមើលវៀតណាមហ្នឹងកំពុងតែរំលោភសិទ្ធិសេរីភាពរបស់ខ្មែរក្រមហ្នឹងជាជនជាតិដើមហ្នឹងថ្ងៃណាមួយគង់តែទទួលស្គាល់ដែរមែនទេបាទឲ្យតែខ្មែរក្រមយើងដឹងយល់ច្បាប់ ត្រឹមត្រូវ យើង មានសិទ្ធិទៀមទាហើយហើយមិនមានទៀមទាតែម្នាក់ទេឲ្យច្រើនទៅច្រើនទៅឥឡូវឃើញឃើញចាប់ចាប់ដើមធ្វើឡើង UN រៀបចេញតាមបានមួយឆ្នាំហ្នឹងស្រាប់តែចាប់ដើមធ្វើហ៊ានធ្វើហើយមកពីយុវជនយុវសាមណៈហ្នឹងយល់យល់រឿងច្បាប់ហ្នឹងដូច្នេះរឿង សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សហ្នឹងក៏ក៏រឿងសំខាន់ដែរសិទ្ធិមនុស្សហ្នឹងគេមិនអោយរំលោភបំពានទេត្រូវតែទទួលស្គាល់គោរពហើយបើណែឯងមិនគោរពសេដ្ឋកិច្ចណែរុស្ស៊ីណែឯងដូចរុស្ស៊ីអញ្ចឹងគេគេហាមខត់អស់ផ្នែកខាងកប៉ាល់ទឹកអូស្មានអីទៅអឺរ៉ុបហ្នឹងគេលេងទិញណាហើយរុស្ស៊ីមួយណាមិនសេដ្ឋកិច្ចធ្លាក់ដំក្បាលចុះត្រឡប់ថយក្រោយវិញសិនតែ20ឆ្នាំ backward អាហ្នឹងត្រឡប់ថយក្រោយណាហើយតរុស្ស៊ីណាចំណន់ហ្នឹងវាជឿនលឿនដល់ប៉ុណ្ណឹងហើយដើរខុសតែមួយជំហានព្រុកធ្លាក់ខ្លួនក្តឹក ហើយមិនត្រឹមតែថ្នាក់ខ្លួនលោកពូទីនហ្នឹងទេប្រជាពលរដ្ឋរុស្ស៊ីនោះដែលគ្នាតវ៉ាប្រឆាំងនោះសិតចាប់ដាក់គុកហើយនៅធ្វើអញ្ចឹងអញ្ចឹងបានថារឿងច្បាប់សិទ្ធិសេរីភាពហ្នឹងសំខាន់ណាស់តែរំលោភបំពានហ្នឹងពិភពលោកគេស្អប់គេមិនគ្រប់គ្រងទេអ្នកដែលគ្រប់គ្រងមានតែប្រទេសចិនហើយឬក៏ប្រទេសអាអីនៅនេះមួយចំនួនប្រទេសកុំហ្នឹងហើយដូចជាកូរ៉េខាងជើងប្រទេសណែណែអាបេឡារុសហើយនិងប្រទេសអ៊ីរ៉ាន់តែប្រហែលប្រទេសហ្នឹងទេដែលគ្រប់គ្រងរុស្ស៊ីហ្នឹង5 6ប្រទេសហ្នឹងទេក្រៅពីហ្នឹងប្រឆាំង ហើយអនុប្រវេសប្រហែលជា20 30ប្រទេសប្រឆាំងនឹង90ប្រទេសជាងដូច្នេះសំខាន់ណាស់រឿងចឹងចឹងរឿងចឹងចឹងសំខាន់ណាស់បើបើយើងជជែកគ្នាយើងពិភាក្សារួចតែ ផល ប្រយោជន៍ដែលច្បាប់សិទ្ធិសេរីភាពនឹងខ្ញុំជឿថាជាពន្លឺមួយ ដល់ដល់ខ្ពង់ពោះបំផុតសម្រាប់យុវជនយុវសាវនៈខ្មែរក្រមដែលបានចេះដឹងរឿងច្បាប់សិទ្ធិសេរីភាពហ្នឹងហើយពំនោះសោតទេយើង មានអ្នក ដែលជួយគ្រប់គ្រងពីខាងក្រោយគឺគឺសហព័ន្ធនឹងឯងបាទ យើងមានបញ្ញវន្តសហព័ន្ធគ្រប់ដូចជាលោកលីតន្តឹងនិងលោកប្រធានប្រាក់ស្រីវុឌ្ឍនៅសហរដ្ឋអាមេរិកអីហ្នឹងហើយលោកគ្រូទាថេននេះក៏លោកជាអគ្គលេខាធិការរបស់សហព័ន្ធដែរដើម្បីជួយណែផ្ដល់នយោបល់កន្លែងណាឆ្ងល់មិនយល់ច្បាស់អោយទូរស័ព្ទឬក៏សិនណែបណ្ដាញតាមអ៊ីមែលមកដើម្បីសួរបញ្ជាក់មកលោកអាចបញ្យល់ក្នុងការគ្រប់គ្រងបើសិនជាគណៈកម្មការសហព័ន្ធនឹងទាំងមូលមិនយល់ខ្ញុំជឿតែយល់បើមិនយល់យើងមានអ្នកច្បាប់របស់ សហព័ន្ធទៀតតែខាងច្បាប់អន្តរជាតិនេះគេជួយបញ្យល់ទៀតដើម្បីយកទៅជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរក្រមយុវជនយុវសាមណៈឲ្យបានយល់ច្បាប់នេះហើយបើយើងយល់ច្បាប់ហើយយើងមានអាវុធក្នុងដៃណាការដែលចេះដឹងអាវុធសូម្បីប្រពុតលោកត្រាស់ដែរការដែលចាំធေါ်ច្រើននឹងមានអាវុធដើម្បីដើម្បីប្រហារប្រហារអីប្រហារកិលេសហើយដល់យើងមានច្បាប់ផ្នែកខាងអន្តរជាតិយើងចេះយើងយល់ប្រហារអីប្រហារនៅអាការបាត់បង់សិទ្ធិសេរីភាពនោះទៀមទាដើម្បីយកមកវិញ អាហ្នឹងជារឿងពិតដែលដែលយើងត្រូវធ្វើហើយធ្វើទៅបើធ្វើមិនលះបង់ព្យាយាមម្ដងតិចតិចដោយតាមសន្តិវិធីទៅតាមផ្លូវច្បាប់អន្តរជាតិខ្ញុំកណាមានចំនួនចិត្តថានឹងបានជោគជ័យក្នុងអនាគតណាបើខ្មែរក្រមគ្រប់រូបភ្នាក់រលឹកអូខេកណាអរគុណអអរគុណការពិភាក្សារបស់យើងវាល្អមែនទែនហើយយើងបានគ្រប់ម៉ោងហើយមួយម៉ោងហើយយើងគិតថាមួយម៉ោងឥឡូវលោកសយសុធិនណា សាសធិនថាសូត្រធរអត់យល់បានប៉ុនបោកហើយអីបានបោកបត់បោកហើយតើបានផលបែបណាហើយខាងលើនឹងសួរថាគួរតែពិនិត្យសាសនារបស់អ្នកចំប្រែតមិនចំប្រែតទៅថាណាថាឲ្យបាននោះចង់និយាយថាម៉េចចំប្រែតណាអត់ដឹងអឺថអត់ បានបុណ្យមកហើយតើបានផលបែបណាសូត្រធរអត់យល់បានបុណ្យបោកបានបុណ្យបោកបោកកាន់ចង់និយាយថាពេលដែលគេលោកសូត្រធរហ្នឹងកាត់តកាត់អ្នកស្ដាប់ហ្នឹងអត់យល់អត់យល់ទេដូចជាថបោកហ្នឹងដូចជាថបោកអញ្ចឹងគាត់ចង់និយាយថាតែអត់យល់ហើយហ្នឹងគឺថាអត់ប្រយោជន៍អីតែម្ដងហ្នឹងចង់និយាយអញ្ចឹង ប៉ុន្តែពេលខ្លះយើងសរសេរអត់ត្រូវក៏ចិត្តពិបាកគេបកស្រាយបកបកស្រាយពិនិត្យទៅដូចថានៅមុននោះគាត់និយាយថាគួរតែពិនិត្យសាសនារបស់អ្នកអ្នកចាំប្រែតនៅឋានណាអរបៀបដូចគាត់ថាអឺធរនេះសួរនឹងដូចជាមិនមែនពុទ្ធសាសនិកគាត់អាចចាំបាន យើងនិយាយនឹងដូចមិនមែនពុទ្ធសាសនិកទេអមែនតែនធម៌ប្រសម្មាសម្ពុទ្ធសូមយល់ម្យ៉ាងធម៌ប្រសម្មាសម្ពុទ្ធមិនមែនធម៌បោកមិនធម៌បោកប្រាស់ហើយមិនមែនជាធម៌សម្រាប់តើពុទ្ធសាសនិកទេជាមនុស្សទូទៅព្រះអង្គសម្មាសម្ពុទ្ធព្រះអង្គប្រកាសសម្ដែងអឺមិនមែនសាសនាទេណាណាមិនមែនជា religion ទេមិនទេមិនទេ មិនមែនជាលទ្ធិពុទ្ធសាសនាហ្នឹងមិនមែនជាលទ្ធិទេ គឺជាទស្សនវិជ្ជាមើលគឺជា philosophy គឺទស្សនវិជ្ជានិយាយអំពីការអប់រំចិត្តបើយើងនិយាយម្យ៉ាងទៀតថាភាសាឥឡូវអ្នកខ្លះក៏គេប្រើថាជាតកវិជ្ជា គឺឲ្យយើងគិតលោកណែនាំឲ្យលោកលើកគោលការណ៍នៃការពិតមកប្រាប់ ជីវិតមនុស្សយើងហ្នឹងចង់និយាយថាឲ្យតែសัตว์មនុស្សនៅលើโลกយើងហ្នឹងពីដើមមិញនៅប្រទេសឥណ្ឌាមានព្រះរហូតទៅដល់រាប់លាននោះស្អីក៏ព្រះដែរដីក៏ព្រះ ទឹកក៏ព្រះខ្យល់ក៏ព្រះភ្លៀងក៏ព្រះភ្លើងក៏ព្រះ ថាស្អីព្រះហ្នឹងអស់រហូតដល់ស្វាហ្នឹងក៏ព្រះគេដែរណាស្វាក៏បីគោដើមឈើនេះនោះអីព្រះហ្នឹងអស់ ព្រោះអីវាចេញអំពីគេហៅម្យ៉ាងទៀតថាសាសនាធម្មជាតិណាសាសនាធម្មជាតិគេនិយាយថា ធម្មជាតិប្រែថារបស់ដែលកើតឯងអញ្ចឹងឯកូនណាណាធម្មៈគឺជាធរហើយជាតិនឹងគឺថាកើតឡើងតាមធរកើតឡើងតាមធរធម្មជាតិនឹងបើហៅម្យ៉ាងទៀតថាសភាវៈសភាវៈនឹងប្រែថាអត់មានម្ចាស់អត់មានអ្នកបង្កើតអញ្ចឹងណា នឹងឲ្យយល់អញ្ចឹងនៅក្នុងនៅក្នុង ប្រពុតតទស្សនវិជ្ជា គឺគ្រាន់តែរកឃើញនៅអាកំបាំងរបស់ធម្មជាតិហើយយកមកប្រាប់មនុស្សលោកទេឲ្យមនុស្សលោកដឹងណាកុំឲ្យមនុស្សលោកឆ្ងល់ថាធម្មជាតិមាន អាកំបាំងអញ្ចឹងប៉ុន្តែមនុស្សលោកក៏មិនយល់មនុស្សលោកចេះតែគិតថា ខ្លួននឹងខ្លួនរបស់ខ្លួនប៉ុន្តែព្រះអង្គយកមកបំបែកទៅជាធៀបផ្សេងផ្សេងផ្សេង លោកថាទឹកនឹងអញ្ចេះទៅធ្វើចរាចរនៅក្នុងខ្លួន មានពពួកអីមានពពួកស្លេះពួកឈាមពួកអីហ្នឹងអញ្ចឹងណាប្រភេទរាវរាវហើយរបស់ដែលរឹងរឹងមានស្អីវាមានឆ្អឹងមានសរសៃសសូងសក់អីយើងហ្នឹងកញ្ចក់អីហ្នឹងនឹងនឹងគឺជារបស់ដែលចាត់ចូលក្នុងប្រភេទដីហើយរបស់ដែលអឺប្រភេទ ក្តៅក្តៅធ្វើឲ្យអ៊ុនអ៊ុនយើងសរសៃឈាមយើងទៅដំណើរការទៅបានអីហ្នឹងហ្នឹងភ្លើងវាភ្លើងវាធាតក្តៅហើយដែលធ្វើឲ្យយើងកម្រើកបាន លើកដៃលើកជើងបើកតបកភ្នែកឆាមាត់និយាយបើកថ្មិញតាពីអីអីបានហ្នឹងយើងបើកសំបីតាបើកតបកភ្នែកហ្នឹងក៏ត្រូវការខ្យល់គ្មានខ្យល់បើមិនរួចទេឃើញមនុស្សចាស់ទេអាតបកភ្នែកធ្លាក់អស់អាខ្យល់ហ្នឹងវាអត់គ្រប់អញ្ចឹងហើយលើកដៃឡើងក៏មិនរួចដែរ បើខ្វះខ្យល់លើកស្អីឡើងយឺតយឺតដល់យើងចាស់ចាស់ទៅយើងយើងខ្យល់វាស្ទើរខ្យល់ដល់បំប្រប់អញ្ចឹងកម្ដៅជើងចុងដៃចុងជើងឯងងាកងាកតិចងាកងាកតិចមកពីអាខ្យល់នឹងមិនអាចរុញកម្ដៅនឹងទៅដល់ចុងជើងចុងដៃនោះឲ្យយល់អញ្ចឹងណាហ្នឹងហើយការអប់រំបបសម្មាសម្ពុទ្ធនឹងនិយាយអំពីអាកំបាំងរបស់ធម្មជាតិអញ្ចឹងហើយកុំអោយសួរទៅនិយាយពីរឿងប្រែរឿងអីនោះអឺវា វាមាននៅក្នុងកម្ពីហើយសាសនាណាក៏គេមានតែងនៅក្នុងកម្ពីអញ្ចឹងដែរសរសេរនៅក្នុងកម្ពីប៉ុន្តែរឿងជឿមិនជឿអានឹងរបស់យើងរឿងរបស់យើងទេហើយរឿងពុទ្ធសាសនាអត់មាននិយាយរឿងជឿទេអត់មានហៅបបួលអ្នកណាឲ្យជឿទេអត់អត់បខំគឺនិយាយពីរឿងយល់ឬអត់ understand ឬអត់ណាប្រពះនឹងអញ្ចឹងព្រះ មានដែលបបួលអ្នកណាឲ្យជឿលោកម្ដងណាអត់ថងអត់ទេ ឲ្យវាគ្មានការបោកប្រាស់នៅក្នុងនោះទេសម្ដែងធម៌មកប្រាប់បញ្យលហើយឲ្យយកទៅគិតខ្លួនឯងទៀតអត់មានការបោកប្រាស់ទេត្រូវពិតប្រកបចាំយកទៅអនុវត្តអូចាំយកទៅអនុវត្តណាចាំយកទៅអនុវត្តហើយសំណួរអស់ចឹងចឹងដូចថាគួរកប់បីគិត ពួកគាត់បីគិតឡើងហើយចាំសួរហើយណាមួយទៀតប្រធានបတ်ថ្ងៃនេះវាអត់មាននិយាយរឿងប្រែតរឿងអីទេមិនទៅនិយាយរឿងប្រែតរឿងអីជែកតាណាគឺជាការជជែកនិយាយព្រះអង្គលើកឡើងអំពីកិច្ចសន្ទនាអញ្ចឹងណានិយាយពីរឿងសន្ទនានឹងវាមានផលប្រយោជន៍យ៉ាងម៉េចហើយមនុស្សណាក៏ចេះប្រើតិចដែរសន្ទនាស្អីដែលចេញពីមាត់ទៅវាពាក់ព័ន្ធទៅដល់តិចបន្តថាលោកឲ្យប្រយ័ត្នឲ្យយករបស់របស់ចេញពីមាត់ហ្នឹង វាវាអាចធ្វើឲ្យសៅមងដែរបើយើងស្ដាប់មិនស្រួលវាសៅមងដែររបស់ចេញវិទ្យារបស់ចេញអត់របស់ចេញពីមាត់មាន គ្រោះថ្នាក់ជាងរបស់ចូលក្នុងមាត់ណាគេនិយាយចឹងព្រោះរបស់ចូលក្នុងមាត់ហ្នឹងវាមិនសាហាវព្រៃផ្សៃខូខើអីដូចរបស់ចេញពីមាត់ទេអញ្ចឹងគេឲ្យប្រយ័ត្នហ្នឹងហើយបានព្រះអង្គលើកអំពីរឿងបាត់សន្តានាហ្នឹងសំខាន់ណា ព្រោះរបស់ចេញពីមាត់និយាយមកប្រាវមកអាច មនុស្សស្លាប់មកប្រទេសហ្នឹងហើយអញ្ចឹងថាឡូវប្រធានាធិបតីមួយឬមួយស្ដេចផែនដីមួយប្រកាសធ្វើសង្គ្រាមជាមួយប្រទេសជិតខាងគូឃើញណាគាត់តែមួយម៉ាត់របស់គាត់ហ្នឹងពូទីនណាមួយម៉ាត់របស់គាត់ហ្នឹងធ្វើឲ្យមនុស្សស្លាប់ប្រហែលហើយអាហ្នឹងរបស់ចេញពីមាត់វាគ្រោះថ្នាក់អញ្ចឹងបើថាឥឡូវរបស់ចូលទៅក្នុងមាត់វាអាចសម្លាប់បាន តាមតាមតាមមាត់មួយហ្នឹងទេ ប៉ុន្តែដល់វាចេញមកវិញទៅអាសម្លាប់អាអាមាត់ដតីទៀតណាអឺធ្ងន់ធ្ងរណាខ្លួននោះដតីទៀតហ្នឹងបាត់អីគេឲ្យប្រយ័ត្នគេឲ្យប្រយ័ត្នហើយគេឲ្យរៀនស្ដាប់អញ្ចឹងហ្នឹងហើយហ្នឹងហើយចាំឃើញខ្មែរមិនយល់ពាក្យធរនិពៀនផងសិនផងសិនតែមួយប្រទេសទៅឥឡូវមានអ្នកមានអ្នកកែខ្លះមិនគឺមើលមក ខ្ញុំឃើញខ្មែរមិនយល់ពាក្យធរនពៀននពៀនផងសិនតែមួយ ប្រទេសគាត់សរសេរមិនតាន់ច្បាស់លាស់គ្រោងឃ្លាអីចឹងណាអឺមែនទែនរឿងនពៀនរឿងអីនោះវាឆ្ងាយណាវាឆ្ងាយណាគ្រាន់តែថាវាក្នុងបំណងដើម្បីទៅកន្លែងនោះអញ្ចឹងណាប៉ុន្តែវាឆ្ងាយណាមែន មួយជាតិពីរជាតិ100 200ជាតិទៅដល់ទេហើយបើ មិនជឿនិព្វាន បានន័យថាមិនជឿជាតិក្រោយហ្នឹងហើយប៉ុន្តែរឿងមួយអញ្ចេះសិក្សានៅតាមសាលា សិក្សាផ្លូវលោកពីដណ្ដប់ឆ្នាំ25ឆ្នាំឬមួយអ្នកខ្លះរៀនដល់30ឆ្នាំ បានត្រឹមតែចាត់ចែងឆាកជីវិតនឹងដែរ នឹងសិក្សាផ្លូវលោកខាងក្រៅសាលារៀនធម្មតាប៉ុន្តែរៀននៅក្នុងសាលាត្រេះរិះទៅតាមព្រះសម្មាសម្ពុទ្ធអាចចាត់ចែងជីវិតរបស់ខ្លួនជាតិច្រើនជាតិទៅមុខទៀតរៀននៅក្នុងសាលា20 30ឆ្នាំហ្នឹងមានសមត្ថភាពអាចចាត់ចែងបានតែជីវិតនឹង100ឆ្នាំហ្នឹងទេគ្មានសមត្ថភាពចាត់ចែងអនាគតជាតិបានទេអត់គ្រប់សមត្ថភាពទេ គ្រូតាមសាលាគ្មាន សមត្ថភាពនឹងទេប៉ុន្តែសាលារៀនព្រះសម្មាសម្ពុទ្ធមាន សមត្ថភាពដល់ប៉ុណ្ណឹងក៏ត្រូវឆ្លងកាត់តិចហ្នឹងដែរប្រយ័ត្នប្រយែងរឿងតិចហ្នឹងដូចណាលើកឡើង មិញអញ្ចឹងសមត្ថភាពលើក ទូលើកជំរាបជូនមិញអញ្ចឹងគូមិនថែមអារបស់ចេញពីមាត់ហ្នឹងព្រោះថ្នាក់ណាអត់គូគូក៏ចង់និយាយនុពាតទៀតបញ្យល់នុពាតគាត់ទៀតយល់នុពាតគាត់ចូលសោះតាតែមិនយល់ខ្ញុំកណាខ្លាញ់គុំប្រងរឿងនុពាតហ្នឹងខ្ញុំ ចង់បញ្យល់តិចដែរប៉ិនខ្លាចលោកអ្នកស្ដាប់ហ្នឹងអត់យល់វាជ្រៅពេកដល់គ្រូទៀតថេនមានបន្ទូលមិនអញ្ចឹងវាជ្រៅណាស់ដែលហួសវិស័យយើងពុទ្ធជនហ្នឹងយល់បានណាកាលណាយើងយល់ហ្នឹងយើងយល់បានឥឡូវចង់ដឹងថានិព្វានហ្នឹងនៅកន្លែងណាទេយល់ទេផ្លូវទៅនិព្វានហ្នឹងកន្លែងណាឬអត់មិននឹងដឹងនិព្វានហ្នឹងឲ្យស្គាល់ខណ្ឌ5សិនយើងស្គាល់ទេខណ្ឌ5នៅវ័យខ្លះ មានរូបមានវេទនាមានសញ្ញា មានសង្ខារមានវិញ្ញាណព្រះអង្គថាអវិជ្ជាបច្ចយា សង្ខារានោះពីព្រោះមានអវិជ្ជាជាគ្រឿងបាំងតណ្ហាជាគ្រឿងចងទៅបញ្ចាប់យកខណ្ឌទាំង5ហ្នឹងជាថាជារបស់ខ្លួនកើតជាសង្ខារទាំងឡាយហ្នឹងសង្ខារទាំងឡាយហ្នឹងបានដល់កាយសង្ខារវិជ័យសង្ខារនិងចិត្តសង្ខារហើយព្រះអង្គទងបំបែកទៀតដើម្បីឲ្យសត្វមនុស្សលោកយើងយល់អំពីសង្ខារទាំងឡាយហ្នឹងវាតាក់តែងទៅជានាមរូបមកវិញ្ញាណបច្ចយានាមរូបបាំងនោះ វិញ្ញាណនិងនាមរូបនឹងធ្វើការជាមួយគ្នាអ្វីទៅនាមនាមនឹងបានន័យនាមបធ3គឺវេទនាសញ្ញាចេតនាភាសៈមនសិការៈអានឹងជាសង្ខារហើយរូបមហាភូតៈ4និងរូបដែលអាស្រ័យមហាភូតៈ4អានឹងហៅថារូបហើយវិញ្ញាណវាមកតាំងនៅក្នុងនាមនិងរូបនឹងបានបានវាកើតបានប្រសំពុទ្ធថាត្រាស់ថាពេលដែលវិញ្ញាណចុះមកចាប់បដិសន្ធិក្នុងផ្ទៃមេដាហ្នឹងក៏កើតទៅជារូបរាងហ្នឹងឲ្យមានជាសាច់មួយដុំ ដុសអវយវៈឡើងម្ដងបន្តិចម្ដងតិចបើវិញ្ញាណនឹងបែកធ្លាយទៅរូបរាងកាយនឹងអាចចម្រើនលូតលាស់បានទេស្លាប់ទៅអញ្ចឹងកូនរលូតនោះអត់រហូតដល់រូបរាងនឹងកើតឡើងបានដោយសារវិញ្ញាណនឹងគ្រប់គ្រងឃុំគ្រងនឹងបានកើតមកដល់កើតចេញមកហើយបានមានធាតគ្រប់មានទាំងរូបមានទាំងវេទនាគឺការទទួល ដឹងសុខទុក្ខមានទាំងសញ្ញាការចងចាំបាននិងសង្ខារសេចក្តីតាក់តែងគិតរឿងអនាគតវិញ្ញាណកិរិយាដឹងច្បាស់ទៅ ទៅដឹងច្បាស់នៅធាតទាំង4ហ្នឹងអនេះជារូបរាងកាយនេះគឺជាសេចក្តីសុខទុក្ខនេះគឺជាការដឹងនៅរឿងអតីតចងចាំនេះគឺសេចក្តីគិតរបស់អញទៅអនាគតអ៊ុយវិញ្ញាណហ្នឹងវាវាមកតាំងនៅអញ្ចឹងវាកើតរលត់វាកើតពីកន្លែងមួយរលត់កន្លែងមួយហើយចង់ដល់និព្វានហ្នឹងតើតើធ្វើឲ្យរលត់វិញ្ញាណហ្នឹងកុំឲ្យតតោងនៅក្នុងនាមរូបហ្នឹងបានបានបានដល់និព្វានបើបើវិញ្ញាណហ្នឹងគ្មានទីកន្លែងកើតទេភពក៏មានដែរព្រះសម្ពុទ្ធត្រាស់ថាវិញ្ញាណតតាំងនៅកន្លែងណាភពកើតឡើងនៅកន្លែងនោះ ហើយព្រោះមានភពជាហេតុទៅបានមានជាតិអង្គត្រាស់ថាប្រវត្តិបច្ចយាជាតិទេបើសិនជាភពមិនមាន ទេជាតិមិនមានបានព្រះសម្ពុទ្ធទ្រង់ឧបមា ដូចជាក្របពូជចឹងក្របពូជវាហើប៉ើងពីលើអាកាសមកធ្លាក់ទៅលើផែនដីភពប្រៀបដូចជាដីស្រែចឹងក្របពូជប្រៀបដូចជាវិញ្ញាណប្រៀបដូចជាក្របពូជក្របពូជហើធ្លាក់ទៅដីស្រែពុកព្រាមវាមានទីតាំងនៅហើយពេលធ្លាក់ទៅដីស្រែឈ្មោះតែទីតាំងរបស់វាបានន័យថាភព មានដីមានជីណានមានដីហើយដល់មាននន្តិរាគៈហ្នឹងមកផ្សំដូចដូចជាទឹកចឹងតណ្ហាក៏ប្រៀបដូចជាសំណើមនៃពូជហ្នឹងធ្វើឲ្យពូជហ្នឹងវាដោះឡើងអាក្របពូជធ្លាក់ប៉ុកហ្នឹងមកមានទីតាំងគឺមានភពដល់ពេលវាដោះឡើងមកឈ្មោះថាជាតិហើយដល់អាក្របពូជហ្នឹងវាដោះឡើងមកសួរតែវារស់នៅបានប្រមាណប៉ុនឆ្នាំវាទៅតែលេខទៅតាមរយៈពេលខ្លី100ឆ្នាំ200ឆ្នាំស្លាប់ទៅដោយមនុស្សយើងចឹងតាក់តែងនៅសង្ខារតាក់តែងនៅខណ្ឌទាំង5ឡើងមកទីបំផុតក៏ស្លាប់ទៅវិញមកពេលយើងមិនដឹងយើងទៅចាប់យកថាជារបស់យើង តើតែយើងលះបង់នៅឆន្ទៈរាគៈនន្តិតណ្ហាធម៌4យ៉ាងពុទ្ធត្រាស់ថាលះបង់ធម៌4យ៉ាងចេញពីចេញពីខណ្ឌទាំង5ហ្នឹងដកចិត្តចេញពីខណ្ឌទាំង5ហ្នឹងពេលពេលកាយកាយយសពេតាកាយយើងបែកធ្លេហ្នឹងចិត្តយើងកុំឲ្យទៅតាំងនៅក្នុងនាមធម៌វេទនាឬក៏សញ្ញាចងចាំអវ័យឬក៏តាក់តែងអវ័យឬនេះឲ្យនៅជាមួយរូបកាយហ្នឹងខ្យល់ដកដង្ហើមតែពេលអាកាយហ្នឹងវាបែកធ្លេទៅអវិញ្ញាណគ្មានអីតោងទេក្របពូជវាមានទីតាំងនៅណាក្របពូជហ្នឹង វាលួយស្បាត់តែគ្មានដីគ្មានទឹកផងធ្វើម៉េចបដោះឡើងបានហើយបើសិនជាជាតិអត់មាន សួរថាជារាមរណៈកើតមកពីណាវិញ្ញាណមិនមានសូន្យទេពុទ្ធត្រាស់ថាវិញ្ញាណអដ្ឋិមានអដ្ឋិនឹងប្រែថាអតជើងធស្រអិអដ្ឋិប្រែថាមាននៅប៉ុន្តែអាចជាតាំងវាមិនកើតអកតាំងមិនមានអ្វីតាំងធ្វើឡើងអសង្កតាំងមិនមានអ្វីតាក់តែងឡើងទេ វាជាវិមុតតិញ្ញាណអតសនៈសេចក្តីដឹងនៅវិមុតការរួចផុតនឹង វាថិតថេរចេរការរហូតមិនវិនិច្ឆ័យមកវិញមិនកើតមកវិញទេមិនដូចសង្កតធរទាំង5ដែលខណ្ឌ5យើងថាជារបស់យើងណាហ្នឹងវាតាក់តែងឡើងមកហើយវាកើតឡើងព្រះអង្គថាឧបាធោបញ្ញាយតិមានសភាវៈកើតឡើងប្រកបហោវៈយោបញ្ញាបញ្ញាយតិពេលកើតឡើងហើយសភាវៈនឹងមិនទៀងទេវាចាស់ប្រែប្រួលប្រែប្រួលវាចាស់ទៅម្ដងតិចដូចដូចមនុស្សយើងចឹងហើយថិតសៈអញ្ញតតាំងបញ្ញាយតិ វាលាថាត់នៅនឹងមានសភាវៈដតីប្រែប្រួលរហូតឲ្យយើងដឹងខ្លួនឡើងក្នុងកាយយើងប៉ុន្តែមកថយយើងមិនដឹងថាវាកើតរលត់ទេវិញ្ញាណហ្នឹងមិនមានរបស់យើងហើយយើងទៅតោងវាតតែលះបង់វាចូលបើយើងដល់និព្វានហើយនិព្វានមិនមានថាសូន្យទេមានណាដែលប្រសាមពុទ្ធថាវិមុតតិអ្នករួចផាត់ហើយមួយទៀតវិមុតតិញ្ញាណតស្សនៈសេចក្តីដឹងសេចក្តីអាស្រ័យនៅក្នុងការរួចផាត់ហ្នឹងអាស្រ័យនៅទៅអត់មានការកើតឡើងទេมันអាចបញ្ញត្តិបានទេប្រសាមពុទ្ធមិនបញ្ញត្តិ នៅនិព្វានហ្នឹងថាជាអវ័យវ័យទេគាត់តែព្រះអង្គប្រៀបធៀបថាខណ្ឌទាំង5ហ្នឹងមានរូបរាងកាយដីទឹកភ្លើងខ្យល់ហ្នឹងมันអាចយកទៅมันអាចនៅកន្លែងហ្នឹងបានទេវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងក៏រលត់សូន្យអស់ដែរมันអាចទៅនៅកន្លែងហ្នឹងបានទេมันមានទេអាហ្នឹងបានហៅថានិព្វានហើយលោកចង់សិក្សាអញ្ចឹងលោកតយល់ពីខណ្ឌ5ហើយដឹងច្បាស់ថាខណ្ឌ5ហ្នឹងធ្វើការជាមួយគ្នាយ៉ាងម៉េចបានលោកយល់បានបើមិនអញ្ចឹងលោកមិនអាចយល់និព្វានហ្នឹងបានទេ នៅពេលហ្នឹងធម៌ជ្រាលជ្រៅណាស់ដែលប្រសាមសម្មាសម្ពុទ្ធថាលោកុត្តរធម៌នោះធម៌ឆ្លងលោកណាធម៌ដែលចម្លងសត្វលោកកុំឲ្យកើតចាស់ស្លាប់ទៀតណាប្រសាមពុទ្ធដែលអង្គត្រាស់ដឹងក្នុងលោកនេះបំណងកសាង4អសង្ខ័យកម្រៃ1សែនកាប់ដើម្បីកម្ចាត់បងអីព្រះអង្គពិចារណាឃើញអូមនុស្សម្នាទៅកើតហើយមិនពិចារណាមើលតិចស្លាប់ទៅកើតហើយតិចអស់អាយុស្លាប់ទៅមិនបានចេះបណ្ដោះឲ្យស្លាប់បានបានប្រសាមបានសម្ពុទ្ធព្រះអង្គកសាង4អសង្ខ័យ កម្រៃ1សែនកាប់ដើម្បីមកសាងភ្នោះក្នុង ជាតិបច្ចុប្បន្នដែលជាស្ដេចនេះរហូតបានដល់ត្រាស់ដឹងជានិព្វានដើម្បីកម្ចាត់បងដល់ធម៌3យ៉ាងដែលគោលបំណងព្រះអង្គហ្នឹងទី1កម្ចាត់បងនៅជាតិមិនឲ្យកើតទៀតទេទី2កម្ចាត់បងនៅជារាគឺការចាស់ក្រមគ្រានឹងទី3កម្ចាត់បងនៅមរណៈហើយបើសិនជាជាតិហើយនឹងជារាមរណៈកម្ចាត់បងបានហើយ សួរមានស្អីកើតទុកបានទៀតអស់ហើយអានឹងមហាសុខបរមសុខហើយ បាទខ្ញុំខ្ញុំសូមជូនប៉ុណ្ណឹងចោះវាច្រើនណាអរគុណណាយើងសន្ទនាប៉ុណ្ណឹងបាទប៉ុណ្ណឹងចោះអរគុណដល់វិគុណទាំង3នាក់បានចូលកិច្ចសន្ទនាថ្ងៃនេះអឺគាត់មកទៀតថាអរិយសច្ចធម៌4ដែលសង្ខេបនៅតាមវត្តឲ្យខ្វះខ្វាយជាហេតុខ្វះមនុស្សមានចិត្តមានដែលអាចជាអ្នកបងជីវិតអ្នកដទៃ បញ្ហាបងត្រង់បានមកអញអូខេតាមលើកក្រោយតាមលើកក្រោយណាគាត់ណាអរេគាត់គាត់និយាយទៅដល់គាត់ចេះដឹងគាត់បើខ្ញុំខ្ញុំចាំខ្ញុំបញ្យល់ខ្ញុំបញ្យល់រៃសាច់ឲ្យច្បាស់អូខេចិត្តក្រោយលើកក្រោយលើកក្រោយឥឡូវឥឡូវអរេប៉ុណ្ណឹងចាស់ដល់ម៉ោងដល់ម៉ោងប៉ុណ្ណឹងចាស់អរគុណដល់អ្នកដែលខមមិនលោកសយសុធិនណាសាយសាយសុធិនហើយនឹងមើលខាងលើហ្នឹងមើលណាខ្លះមានអាលិចអាយ៉ាបេះដូងខ្មែរ សើងអ៊ុនតាក់សើងអ៊ុនតាក់សើងអ៊ុនតាក់ទៀតអឺហើយនៅអ៊ុនតាក់ហ្នឹងសើងសម័យសើងសម័យអ៊ុនតាក់ចូលស្រុកខ្មែរហ្នឹងហើយហើយហ្នឹងហើយលោកថៃយកជាចធំនេះលោកថាហើយសុងចន្ទាសយសុទ្ធសុទ្ធសធិនសៃសធិនបានតបងចិត្តចូលដែរណាចូលដែរអូខេបងវិជាអើជាវិចិត្តអូខេឥឡូវប៉ុណ្ណឹងចាស់កវីឯកនៅស៊ីយើងកវីនិពន្ធ សូមអរគុណដល់ប្រិមិត្តសន្យា ថាថ្ងៃនេះប្រហែលតែប៉ុណ្ណឹងតែមើលអត់បាច់ live ហ្នឹងឯងចាំជួយកលធ្វើអនឡាញមួយព្រះអង្គគ្រូរញយកកិច្ចការអីទៅទៅជូនហ្នឹងអូខេអរគុណចឹងជូនតំណែងរឿងនេះផងសហព័ន្ធទៅសន្និបាតហ្នឹងហើយនៅសន្និបាតខែ3ចឹងហើយអូខេអូខេចឹងហើយចាំជូនចាំជូនចាំគុណចាអរគុណចាអរគុណមកតាំងគូហើយសុខសប្បាយ បាទគុំលេអាទៀនអឺជូនពរប្រិមិត្តអស់ជួបសុខសម្រើនប្រាថ្នាអ្វីសូមបានសម្រេចដូចសេចក្តីប្រាថ្នាសូមហើយគុំលាសូមចម្រើនពរលាបាយបាយមកចូលមានមក